មិនពអរគុណលោកមិនពអរគុណលោកពិធីករដែលផ្ដល់អនុញ្ញាតឲ្យខ្ញុំគណៈអាត្មាភាពជាការចាប់ផ្ដើមខ្ញុំបកករណាអាត្មាភាពភិក្ខុជីធីដាម៉ូសូមលំអត់លំអនកាយវាចាចិត្តនមស្ការថ្វាយបង្គំចំពោះព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះព្រមទាំងប្រធរនិងព្រះអរិយសង្ឃដោយសេចក្តីគោរពសពសពកាល សូមថ្វាយបង្គំប្រធារានុធារៈគ្រប់ព្រះអង្គដែលមានវត្តមានចូលរួមក្នុង កម្មវិធីពេលនេះ និង ប្រសងខ្មែរយើងទាំងអស់ដែលគង់នៅគ្រប់ទិសទីនិងសូមសម្ដែងនៅការរាប់អាន សនិទ្ធសនាលចំពោះញាតិញោមបងប្អូនខ្មែរយើង នៅគ្រប់ទីស្ថានពិសេសគឺបងប្អូនខ្មែរកម្ពុជាក្រោមជាទីនឹករលឹក ដោយមើលឃើញនៅទុក្ខវេទនារបស់បងប្អូនកូនក្មួយ ខ្មែរខ្មែរក្រមដែលកំពុងតែជួបការលំបាកផ្នែកអឺស្មារតីនឹងការចំណាយផ្សេងផ្សេងក្រោយការវេលុកយ៉ាងកំហុកនៃមេរោគ COVID-19 នៅដែនដីកម្ពុជាក្រោមគឺយួនខាងត្បូងខ្ញុំបកករណាអាត្មាភាព ព្រមទាំងប្រសង់ខ្មែរក្រមនៅឯក្រៅស្រុកមានការសង្វេគអាណិតស្រឡាញ់ដល់បងប្អូនជនរួមជាតិខ្មែរក្រមយើងជាពលិកពេលទទួលបានព័ត៌មានទាំងនេះ ជាការឆ្លើយតបយើងខ្ញុំបកករណាអាត្មាភាពជាមួយនឹងបដិជគុណដែលមានវត្តមាននៅក្នុងកម្មវិធីនេះ នៅឯប្រទេសកាណាដា នៅខាងសហរដ្ឋអាមេរិកនៅអូស្ត្រាលី នៅញូហ្សេឡង់ជាមួយនឹងបរិជាអាណាចក្រថៃឡង់បរិជាអាណាចក្រអាណាចក្រប្រទេសកម្ពុជាហើយនិងប្រទេសនៅឯភូមានិងនៅប្រទេសឥណ្ឌាព្រមទាំងនៅឯស្រុកបារាំងបងខ្ញុំបកការណាអាត្មាភាពដែលកំពុងតែផ្សាយផ្ទាល់នៅលើវេទិកានៅទៀតសតហ្នឹង យើងឆ្លើយតបនៅអ្វី ដែលបដិជគុណមានវត្តមានក្នុងទីនេះ បានឃោសនាផង ចំណាយបច្ច័យផ្ទាល់ខ្លួនឯងផង ជួយទៅបងប្អូន នៅទីនោះជាហោហែចំនួនពរហើយការសរុបចំនួននៃការចំណាយគណៈកម្មការយើងនឹងផ្សាយជូនឲ្យជ្រាបតាមក្រោយ ការជួយជាសម្ភារៈមិនគ្រប់គ្រាន់ទេចំនួនពរសម្រាប់បងប្អូនខ្មែរក្រមយើងទាំងអស់ ម្ល៉េះហើយដើម្បី ជួយជំរុញផ្នែកសតិស្មារតីដល់បងប្អូនយើងឲ្យបានតែរឹងរឹងមាំឡើងយើងបានប្រជុំ ប្រមូលមតិគ្នាជាឯកច្ឆ័ន្ទប្រពកម្មវិធីសាសនានិយមកិច្ចគឺការស្វាធ្យាយចម្រើនព្រះបរិត្តពេលនេះតាមរបៀបបវេណីនៃព្រះពុទ្ធសាសនា ដោយបានផ្សាយផ្ទាល់តាម Facebook គឺ fake របស់ VOKK ដើម្បីជាសរីសួស្ដីជាយមង្គលដល់សពសត្វទាំងអស់សូមប្រកេន ដំណឹងចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមដែលកំពុងស្ដាប់មើលតាមដានកម្មវិធីយើងឲ្យបានជ្រាបថា ការចម្រើនព្រះបរិត្តនេះ មានរតនសោតជាដើម មិនមែនដើម្បីការពារបងប្អូនឲ្យរួចផុតពីជំងឺរោគារោគាភៀធីឡើយ ប៉ុន្តែគ្រាន់តែជាបំណងល្អខលខ្វាយដល់បងប្អូន ខ្មែរខ្មែរក្រមដែលកំពុងរងទុក្ខវេទនាប៉ុណ្ណោះយ៉ាងនឹងក៏ដោយសូមបងប្អូន កូនក្មួយតាំងចិត្តស្ដាប់ដោយគោរពក្នុង ប្រធររបស់ព្រះចិនមេចាស់ក៏ជាការក៏ជាមហាកុសលមួយយ៉ាងធំធេងដែរក្នុងធម្មគិរវតា ដែលប្រសង់យើងនឹងសូត្របន្តិចទៀតនេះដើម្បីជាសวัสดิភាពជិះវែងការឆ្លងមេរោគ សូមប្រគុណម្ចាស់គ្រប់អង្គញាតញោមញាតមិត្តជិតឆ្ងាយសូមធ្វើតាមការណែនាំរបស់ក្រសួង សុខាភិបាលអ្នកជំនាញឧស្សាហ៍ធ្វើអនាម័យគឺលាងដៃចេញក្រៅត្រូវប្រើម៉ាស់ពាក់ការពារនិងកុំទៅកាន់ទីមានមនុស្សម្នាច្រើនជាដើម។ ហើយបើជ្រុលជាឆ្លងត្រូវមានស្មារតីរឹងមាំកំភៃតក់ស្លុតតាក់ទងប្រាប់គ្នាគ្នាយើងឲ្យបានជួយតនពេលមិនពររឿងហេតុនៃការចម្រើនព្រះបរិត្តនេះយើងយកលំនាំតាមហេតុការដែលបានកើតឡើង នៅក្នុងក្រុងវេសាលីដែនវិជីប្រទេសឥណ្ឌាសម័យបុរាណកាល សម័យពុទ្ធកាលក្រុងវេសាលីនៅដែនវិជីគឺជានគរសម្បូរសបាយរុងរឿងក្រៃពេកតែមិនយូរប៉ុន្មានឡើយក្រោយ ពីប្រពុតជាម្ចាស់ត្រាស់ដឹងឡើងក្នុងលោកក្នុងក្រុងវេសាលីក៏បានកើតភ័យ3យ៉ាងគឺទី1អឺទុកអឺទុកភ័យទី1ទី2គឺថាអមនុភ័យទី3រោគភ័យបៀតបៀនលក្ខនឹងលក្ខ ការរាយរាព្រឿងហេតុដែលនាំឲ្យព្រះអង្គសម្ដែង រតនាសូត្រនេះ មាននៅក្នុងបិដកខ្មែរយើង គឺលេខ52ទំព័រទី6ជានឹងអត្ថកថា ផងតែខ្ញុំបកការណាអាត្មាភាពមិនលើកជួបមកនិយាយឲ្យបានពុះស្ដារទេទុកឱកាសឲ្យប្អូនបណ្ឌិត ត្រឹងថាច់យងជួយសម្ដែងចែកជូនពេលនេះ បន្ទាប់ពីចប់កម្មវិធី គឺធម្មិកថារបស់អាចារ្យយងជាកិច្ចរបស់លោកអាចារ្យអរិទ្ធនីប្រសង់សម្ដែងបបរិទ្ធនិងបងសកលឧទ្ទិស ចែកបុណ្យកុសលដល់អ្នកដែលបានស្លាប់ដោយជំងឺមេរោគករណាកូវីដ -19 នៅលើលោកាតទៅមានអឺលោកគ្រូយើងតាន់ជាដើមដែលព្រះអង្គបាន សុគតហើយ ថ្មីថ្មីគឺព្រះសង្ឃខ្មែរក្រមមួយអង្គដែលគង់នៅក្នុងវត្តពោធិវង្សក្រុងព្រះនគរដែលទៅតែសុគតទៅហើយថ្មីថ្មីចំបានពោសូមអនុមោទនា គុណព្រះអង្គយ៉ាងជ្រាលជ្រៅជាបន្តទៅទៀតខ្ញុំប្រកាសណាសូមអរតនានិមន្តប្រដេកប្រគុណទីទីធម្មោដដែលជាប្រធានអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រមសូមព្រះអង្គឧទេសនាមដល់សមាជិកភាពនៃវាគ្មិនកិត្តិយសទាំងអស់ដែលបាននិមន្តនិងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ សូមអរគុណនិមន្តប្រគុណកណាបងអរគុណលោកពិធីករនៅឯវត្តខ្មែរក្រមនៅទីក្រុងហាមិនតិននៅប្រទេសកាណាដាយើងខ្ញុំប្រកាសណាអាត្មាភាពសូមនមស្ការសាជាថ្មីមាន5ព្រះអង្គខ្ញុំប្រកាសណាអាត្មាភាពបដិជគុណចៅសឹងបដិជគុណច័ន្ទសុភាពបដិជគុណនូសូធានិងបដិជគុណណូវ៉ាយុទ្ធដាម៉ូយកខ្ញុំយើងខ្ញុំប្រកាសណាអាត្មាភាពទាំង5ព្រះអង្គនៅទីនេះ ដោយឡែកនៅឯសហរដ្ឋអាមេរិកមានបដិជគុណត្រឹងវឌ្ឍនាបដិជគុណគឹមមឿននិងបដិជគុណថាច់ផនដែលនៅ Las Vegas និងបដិជគុណថៃខេងនៅសហរដ្ឋអាមេរិកកម្ពុជាដោយឡែកនៅឯប្រទេសអូស្ត្រាលីមានលោកគ្រូមូនីលោកគ្រូអឺភីតូសមួយអង្គទៀតចង់ភ្លេចឈ្មោះណានៅស៊ីដនីកម្ពុជា អាហ្នឹងនៅនៅលោកគោវឿងពណ៌បូសវឿងហ្នឹងឯនៅខាងអូស្ត្រាលីនៅស្រុកថៃមានដេគុណថាច់វ៉ែនដែលជាប្រធានសម្ព័ន្ធសាមញ្ញនិស្សិតនៅបរិជាអាណាចក្រកម្ពុជាមានលោកគ្រូចៅរ៉េនដែលគឺជាសម្ព័ន្ធសាមញ្ញនិស្សិតនឹងដោយឡែកហើយនៅឯស្រុកបាងមានដេគុណអ៊ូសុកនៅប្រទេសឥណ្ឌាមានប្រជាជនច័ន្ទដារីនៅឯភូមាមានប្រជាជនលីសារឌី ហើយដល់ឡែកដតីពេលហ្នឹងទៀតនៅអឺប្រូសែលហើយជាមួយនឹងប្រទេសស្វីសក៏លោកព្យាយាមនឹងចូលដែរប៉ុន្តែដោយសារយើងអត់បានផ្ញើទៅហើយថែមមួយអង្គទៀតគឺប្រតិជនគឹមជាកុសលនិងប្រតិជនថាច់យួងសរុបមកយើងមិនមិនមែនសម្រាប់តែប៉ុណ្្នឹងទេគឺប្រសងយើងយើងបានរដ្ឋធានាហើយនិមន្តក្រៅពីនឹងច្រើនទៀតប៉ុន្តែដោយសារបច្ចេកទេសនៃ Zoom ហើយជាមួយនឹងការផ្ញើយឺត ដូច្នេះប្រសងយើងមិនអាចមានឱកាសនឹងចូលរួមបាននឹងដល់ឡែកបែកខាងប្រសងយើងដែលនៅក្នុងគ្រប់ប្រទេសនានានៅលើពិភពលោកទាំងមូលនៅដែនដីកម្ពុជាក្រមក៏យើងព្យាយាមតាក់ទងដែរតែព្រះអង្គដោយសារលោកមិនមានឱកាសហើយមិនចង់ចូលរួមនៅក្នុងកម្មវិធីនេះនឹងសោកស្ដាយយើងសង្ឃឹមថាអនាគតព្រះអង្គនឹងចូលរួមជាមួយយើងដល់ឡែកភ្ញៀវខាងកូបាសកគឺអស់លោកដែលជាអ្នកទទួលខុសត្រូវ ខាង KKF គឺមានលោកត្រាំបណ្ឌិនប្រធានផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រម លោកទៀតទេនៅអូស្ត្រាលីដូចគ្នាដែរគ្នាដែរលោកជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រមហើយជាមួយនឹងលោកត្រឹងយ៉ាប់ដែលជាប្រធានការិយាល័យរបស់ KKF ប្រចាំនៅសហរដ្ឋអាមេរិកដតីពេលនឹងទៀតលោកអតីតអន្តិតបណ្ឌិតទាំងពីររូបគឺមានលោកថៃបឿងដែលជាអ្នក VOKK ផ្សាយស្រាប់ហើយជាមួយនឹងអន្តិតត្រឹងថៃយង ហើយថែមទាំងពិធីករនៅព្រះរាជាណាចក្រកម្ពុជាទៀតប្រហែលពណ៌អញ្ចឹងទេខ្ញុំប្រកាសណាអាត្មាភាពសូមស្លេះខ្លីហើយសង្ខេបប៉ុណ្ណឹងទេសូមអនុមោទនាចំនួនពរសូមអរគុណនិងសូមអរគុណខ្ញុំប្រកាសណាសូមថ្លែងអំណរអរប្រគុណប្រដេចប្រគុណវិទ្យាតមោយ៉ាងជ្រាលជ្រៅដែលព្រះអង្គបានរៀបរាប់អំពីពុព្វហេតុដែលនាំឲ្យកើតកម្មវិធីនេះនិងឧទ្ទេសនាមដល់ វាគ្មិនកិត្តិយសទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ជាបន្តទៅទៀតនេះខ្ញុំប្រកាសណាខ្ញុំបាទសូមគោរពអញ្ជើញលោកបណ្ឌិតត្រឹងថាច់យងធ្វើការអត្ថាធិប្បាយអំពីថាតើកម្មវិធីផ្សាយមេត្តាធម៌នេះមានតាំងពីពេលណាមកដែរដូច្នេះសូមគោរពអញ្ជើញ ជាបឋមខ្ញុំបកករណាសូមនមស្ការក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់មានប្រដៅគុណទីទីធម្មូជាប្រធានករណាសូមគោរពជម្រាបសួរអឺលោកធំធំ គ្រប់គ្នាបងបាទជម្រាបសួរពីចម្ងាយដោយសេចក្តីគោរពនឹករលឹកខ្ញុំកណ្ណាខ្ញុំបាទមានពេលវេលាចូលរួម មានសេចក្តីត្រេកអរខ្លាំងអឺយើង មើលទៅតាមអ្នកសិក្សាពុទ្ធសាសនាយើងបានយល់ទាំងអស់គ្នាហើយអំពីប្រពុទ្ធសាសនា អំពីប្រវត្តិរឿងរ៉ាវដែលជាប់តាក់ទងនឹងការផ្សាយមេត្តាឬក៏ថាបើនិយាយមែនទែនគឺប្រវត្តិសម្ដែងប្រះបរិទ្ធនៅពេលក្នុងពុទ្ធសម័យនាកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅក្នុងក្រុងរាជក្រឹសណានៅក្រុងវេសាលីមានរោគភ័យកើតឡើងដូចសម័យយើងសពថ្ងៃបច្ចុប្បន្នដែលយើងកំពុងជួបអញ្ចឹង គឺរោគកូវីដ -19 កើតឡើងពាសពេញពិភពលោកហើយបច្ចុប្បន្នបានរាលដាលទៅដល់ទឹកដីកម្ពុជាក្រមរបស់យើងធ្វើឲ្យខ្មែរក្រមយើងរងគ្រោះយ៉ាងដំណំជាពិសេសពេលនេះយើងទទួលបានដំណឹងយ៉ាងសោកសៅគឺខ្មែរក្រមយើងមានអ្នកស្លាប់ប្រតែកូវីដ -19 ហើយទាំងមានទាំងប្រសង់ទៀតនឹងមាន ជាង20 20អង្គនឹងរូបហើយដែលខ្ញុំមើលព័ត៌មានរបស់អឺព្រៃនគរយើងនឹងបាទហើយឃើញថាពេលនេះយើង ខ្មែរក្រមក៏យើងបានចូលរួមគ្រប់ទិសទីទាំងអស់ចូលរួមវិភាគទានដើម្បីជួយដល់ខ្មែរក្រមយើងនៅឯស្រុកកំពុងតែរងគ្រោះទុរភិកកើតឡើង មានន័យថានៅពេលដែលមានរោគភ័យនិងទុភិកភ័យនឹងកើតឡើងជាងយើងបានចូលរួមចំណែកតាមលទ្ធភាពទាំងប្រសង់ទាំងបងប្អូនខ្មែរយើងគ្រប់ទីកន្លែងទាំងនៅក្នុងស្រុកក្រៅស្រុកជួយតាមលទ្ធភាពដែលអាចជួយបានហើយក្រៅពីនឹងយើងអ្នកសិក្សាពុទ្ធសាសនាក៏យើងយោងទៅតាមរឿងរ៉ាវប្រវត្តិក្រុងវេសាលី ដែលកើតរោគភ័យដូចនាសម័យនឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អយាងទៅទីនោះ តាមការអារតនីនិមន្តរបស់ស្ដេចលិច្ចវីហើយនឹងតាមការបញ្ជូនដំណើររបស់ប្របាទពឹមវិសាទៅកាន់ក្រុងវេសាលីដើម្បីព្រះសម្មាសម្ពុទ្ធសម្ដែងនៅព្រះបរិត្តរងាប់នៅរោគភ័យអមនុស្សភ័យហើយនឹងទុព្ភិកភ័យនៅក្នុងក្រុងវេសាលី ចឹងថ្ងៃហ្នឹងគឺយើងបានជួយវិភាគទានផ្នែកខាងសម្ភារៈតាមលទ្ធភាពហើយនឹងតទៅយើងនៅទៅជួយខ្មែរក្រមយើងតទៅទៀតក្រៅពីជួយខាងសម្ភារៈគឺយើងត្រូវការជួយស្មារតីទៀតពីព្រោះខ្មែរយើងត្រូវការពឹងស្មារតីមានន័យថាការនៅពេលដែលយើងមានភ័យអ្វីកើតឡើងយើងតែងតែនិមន្តយកប្រសង់ប្រពុតបធប្រសង់ជាទីពឹងឲ្យខ្មែរយើងនៅកាន់ពុទ្ធសាសនា ហើយទីពឹងនោះមិនមែនទីពឹងភ្ញាក់ផ្អើលទេគឺទីពឹងពិតប្រកបដែលយើងអាចធ្វើឲ្យចិត្តរបស់យើងស្ងប់ទៅតាមនឹងដូច្នេះយើងក៏ចូលរួមចំណែកមួយទៀតគឺចូលរួមចំណែកលើកស្ទួយស្មារតីខ្មែរក្រមយើងដែលកំពុងរងទុក្ខភ័យនៅឯស្រុកហ្នឹងឲ្យមានស្មារតីមួយថាត្រូវតែរឹងប៉ាំងត្រូវតែតស៊ូនឹងបញ្ហាអ្វីដែលយើងកំពុងតែជួបដូច្នេះយើង មានតែរួមចំណែកគឺសម្ដែងប្រធរប្រសង់លោកសម្ដែងប្រធរសម្ដែងប្រះបរិទ្ធគឺ រតនសូត្រដែលមានចែងនៅក្នុងបត្រៃបិដកលេខ52ទំព័រ6ហ្នឹងបើកដល់ឃើញហើយហើយបើយើងចង់មើលរឿងរ៉ាវហ្នឹងតាក់ទងវែងឆ្ងាយទៀតខ្ញុំគ្មានពេលច្រើនចូលរួម គឺមានតែយើងមើលក្នុងអត្ថកថានឹងមានរឿងរ៉ាវហ្នឹងអញ្ចឹងគឺនៅពេលដែលព្រះសម្មាសម្ពុទ្ធនិមន្តទៅដល់ក្រុងវេសាលីព្រះអង្គក៏ត្រាស់បង្គាប់ឲ្យព្រះអានន្ទហ្នឹងសម្ដែងនៅព្រះបរិទ្ធដែលយើងទម្លាប់ហៅថាធយនីតភូតាហ្នឹងគឺយើងសូត្របនិធានហ្នឹងជារតនសុតារំភោប្ររពនឹងសូត្រនៅយានី ឬរតនាសោតគឺយើងសោតសពេវភូតា សមនាភវន្តអថោបិសកច្ចសនន្តភិសិតាំងអីជាដើមហ្នឹងណាគឺទំលាប់ហៅថាយនីវែងហ្នឹងអញ្ចឹងមានន័យថាយើងសោតប្រធនហ្នឹងយើងរំលឹកដល់ថាកាលពីមុនក៏មានរោគភ័យកើតឡើងចឹងដែរព្រះសម្មាសម្ពុទ្ធសម្ដែងនៅប្រធននេះអានន្តយក ទឹកទៅប្រោះព្រំ នៅក្រុងវេសាលីហ្នឹងក៏ធ្វើឲ្យ ក្រុងវេសាលីរួចផុតអំពីរោគភ័យអញ្ចឹងពេលហ្នឹងយើងក្រៅពីខិតខំប្រឹងប្រែងឲ្យបងប្អូនយើងជួយគ្នាគ្រប់លទ្ធភាពផ្សេងផ្សេង តាមសម្ភារៈក្តីជួយ គ្នាព្យាបាលទៅតាមឆ្នាំពេទ្យក្តីតាមតាម បែបបុរាណខ្មែរយើង មានជពុងអីជាដើមនឹងក្តីក្រៅពីហ្នឹងគឺផ្លូវចិត្តពីព្រោះថានៅពេលដែលយើងជួបទុកភ័យអញ្ចឹងយើងនៅសហរដ្ឋអាមេរិកឬក៏នៅបារាំងឬក៏នៅអូស្ត្រាលីយើងធ្លាប់ជួបហើយអាការនៅផ្ទះភ័យនឹងរោគនឹងមុនបងប្អូនខ្មែរក្រមយើងនៅឯស្រុកទៀតយើងដឹងថាសម្ពាធផ្លូវចិត្តធ្ងន់ណាស់ដូច្នេះសូមឲ្យបងប្អូននឹងគឺថាត្រូវតែមាន ការរឹងប៉ឹងឡើង យើងមានប្រពុតពធប្រសង់ជាទីពឹងយើងមានបងប្អូនខ្មែរនៅគ្រប់ទិសទីដែលជួយអីចឹងណាខ្ញុំនិយាយនេះចង់លក្ខណៈទៅជាវាបែករឿងវែងឆ្ងាយបន្តិចប៉ុន្តែសរុបខ្លីមកថ្ងៃនេះយើងធ្វើកម្មវិធីនេះគឺថាដើម្បីយើងប្រារព្ធថារឿងរ៉ាវធ្លាប់មានក្នុងពុទ្ធសម័យហើយមកពុទ្ធសាសនាសម័យនេះយើងបានជួបទៀតគឺយើងក៏នៅតែប្ររពរំលឹកនៅរតនសូត្រនេះប្រសង់នឹងស្វាធ្យាយនៅរតនសូត្រ គឺយានីតាភូតាហ្នឹងហើយយើងបងប្អូនទាំងអស់យើងចូលរួមអញ្ចឹងខ្ញុំកាលណាខ្ញុំបាទហ្នឹងចូលរួមអញ្ចឹងហើយចំណុចមួយទៀតគឺប្រពៃណីខ្មែររបស់យើងយើងនៅឯស្រុកដឹងហើយគឺថានៅពេលដែលបងប្អូនខ្មែរយើងពីដើមមកកាត់ឈឺមានរោគអីចឹងគឺតែងតែនិមន្តប្រសង់ទៅទៅសូត្រមន្តនៅឯប្រទេសគឺសំដែងប្រះបរិទ្ធប្រះបរិទ្ធហ្នឹងដែលក្នុងន័យខ្មែរប្រែថាកម្ចាត់នៅរោគភ័យអីចឹងណានៅធធរតនីលោកអឺ សូត្រមន្តហ្នឹងគឺដឹងហើយកំចាត់ទុកមួយកំចាត់រោគមួយកំចាត់ភ័យមួយទុកភ័យនិងរោគហ្នឹងកំចាត់ឲ្យអស់អញ្ចឹងពេលនេះយើងកំពុងមានទុកកំពុងមានភ័យកំពុងមានរោគដូច្នេះមានតែនិមន្តប្រសង់ចូលរួមសម្ដែងប្រះបរិទ្ធហើយប្រះបរិទ្ធសំខាន់គឺរតនាសូត្រនឹងឯងណាផ្សាយមេត្តាករណីយមេត្តាសូត្រក៏ផ្សាយមេត្តាអញ្ចឹងគឺថានៅពេលដែលបងប្អូនញាតិមិត្តខ្មែរក្រមយើងឈឺតែងតែមិនប្រសង់ប្រសុទ្ធមន់នៅឯផ្ទះឥឡូវមិនមែន មិនភ័យតែក្នុងប្រទេសដើម្បីនិមន្តប្រសង់ទៅសូត្រក្នុងប្រទេសទេគឺភ័យទូទាំងទឹកដីតែម្ដងទូទាំងប្រទេសឬក៏ថាទូទាំងដែនដីកម្ពុជាក្រមដូច្នេះយើងមានតែផ្សាយមេត្តាទូទាំងដែនដីកម្ពុជាក្រមនិមន្តប្រសង់សូត្រធរសម្ដែង ប្រាព្រឹត្តទូទាំងដែនដីកម្ពុជាក្រមដែលយើងហៅតាមប្រពៃណីយើងហៅថារំដោះគ្រោះរំដោះភ័យអញ្ចឹងណានេះគឺជាការលើកស្ទួយស្មារតី ចូលរួមចំណែកក្នុងការលើកស្ទួយស្មារតីក្រៅពីយើងចូលរួមជួយវិភាគទានលើកស្ទួយផ្នែកខាងសម្ភារៈខ្ញុំប្រកាសថាខ្ញុំបាទសូមចូលរួមប៉ុណ្ណេះគឺថា យើងខ្មែរក្រមយើងទាំងប្រសង់ទាំងខ្មែរក្រមនៅពេលដែលមានអាសន្នគឺយើងមិនបោះបង់គ្នាចោលទេទោះបីនៅទីកន្លែងណាក៏យើងចូលរួមចំណែករួមទាំងជួយខាង ហៅថាវិភាគទានលុយកាក់ប្រកាសហើយនឹងយើងក៏ចូលរួមចំណែកអំពីចំងាយគឺលើកទឹកចិត្តឲ្យគាត់ខិតខំប្រឹងប្រែងហើយនឹងត្រូវតែតស៊ូជាមួយនឹងរោគនឹងខិតខំប្រឹងប្រែងនៅផ្ទះតស៊ូលំបាកពេលនឹងឬក៏ថាត្រូវធ្វើវិធីយ៉ាងណាដើម្បីរក្សាការពារខ្លួនឲ្យរួចផុតអំពីរោគនឹងហើយប្រសង់នឹងខិតខំប្រឹងប្រែងផ្សេងសម្ដែងប្រធរគ្រប់ទិសទី ដើម្បីចូលរួមចំណែកដោយដាក់ ប្រតិដាក់ចិត្តនឹងមេត្តាពុតប្រកាសទៅតាមប្រធររបស់ព្រះសម្មាសម្ពុទ្ធបាទសូមឲ្យខ្ញុំកណាខ្ញុំបាទនឹងសូមចូលរួមប៉ុណ្ណឹងសូមអធិស្ឋានត្រង់ចំណុចណាពុំសំគួរបាទបាទខ្ញុំចូលរួមប៉ុណ្ណឹងបាទអស់លឺទៀតហើយខ្ញុំ វើបាត់សំលេងខ្ញុំអត់ព្រមលោកវើយកលើទេកូនវើអូនបាទកូនវើនិយាយអត់លើទេមីក្រូចៅវឿងប្រាប់បានលឺនៅលឺទេចៅវឿងលឺទេបាទចាប់ដើមបាទសុំទោសផងដោយសារអត់បានបើកសំឡេងមិញហើយខ្ញុំប្រកាសណាខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិតត្រឹងថច្យុងដែលបានចូលរួមធ្វើការអត្ថាធិប្បាយអំពីប្រភពដើមថាតើការធ្វើការសូត្រមន្តផ្សាយមេត្តាធម៌នេះមានចាប់តាំងពីពេលណាមកជាបន្តទៅទៀតនេះកម្មវិធីផ្នែកចំណាប់អារម្មណ៍ផ្នែកក្នុងចំណាប់អារម្មណ៍នេះខ្ញុំប្រកាសណាខ្ញុំបាទសូមនិមន្តប្រដេកប្រគុណគ្រប់ព្រះអង្គប៉ុន្តែសូមនិមន្តដោយខ្លី ចំនួន5នាទីឬមួយក៏ក្រោម5នាទី គិតលំពុំមកអស់ខ្ញុំប្រកាសណាសូមរដ្ឋធានីនិមន្តប្រណិកប្រគុណពោសវឿងពីប្រទេសអូស្ត្រាលីថាតើកម្មវិធីនេះមានសារៈសំខាន់អ្វីខ្លះចំពោះខ្មែរកម្ពុជាក្រមសូមរដ្ឋធានីនិមន្តប្រណិកប្រគុណកណា លើលើតើកូនលើតើខ្ញុំបកករណាខ្ញុំបកករណាសូមថ្លែងអំណរអរគុណប្រដេកគុណពោសវងដែលព្រះអង្គបានចូលរួមធ្វើចំណាប់អារម្មណ៍ ថាតើកម្មវិធីនេះមានសារៈសំខាន់អ្វីខ្លះចំពោះខ្មែរកម្ពុជាក្រោមជាបន្តទៅទៀតនេះខ្ញុំប្រកាសណាសូមអរតនានិមន្តប្រដេកប្រគុណត្រឹងវឌ្ឍនាជាប្រកាសអធិការវត្តសូរិយារង្សីខ្មែរក្រោមនៅទីក្រុង Philadelphia រដ្ឋ Pennsylvania អើព្រះអង្គចង់ផ្ដាំផ្ញើអ្វីខ្លះទៅខ្មែរកម្ពុជាក្រោមដែលពេលនេះខ្មែរកម្ពុជាក្រោមកំពុងតែឆ្លងកាត់នៅគ្រោះមហន្តរាយ ដ៏ធំធេងនេះខ្ញុំករុណាសូមរដ្ឋនានិមន្តប្រដេកគុណត្រឹងវឌ្ឍនាកណាអឺសូមអរគុណអឺសូមអរគុណលោកពិធីករពេជ្រវងនិងសូមគោរពថ្វាយបង្គំរដ្ឋធេរានុធេរៈគ្រប់អង្គនៅក្នុងជុំសម្ភារថ្ងៃនេះអឺ ខ្ញុំប្រកាសណាសមាភិបយល់ឃើញថាការដែលយើងសំដែងនៅព្រះធម៌ដើម្បីសូមអឺសបផ្សាយនៅមេត្តាធម៌សម្រាប់អឺបំពេញនៅកុសលឧទ្ទិសកុសលផលផលបុណ្យជូនទៅដល់អឺញាតិញោមពុទ្ធបរិស័ទព្រមទាំងប្រសង ដែលប្រឈមមុខអំពីការរាតត្បាតរបស់ COVID-19 នេះជាអឺຕົកមួយយ៉ាងទងំដែលប្រជាជនហើយនឹងប្រសង់នៅកម្ពុជាក្រមកំពុងតែជួបប្រទះហេតុនេះការធ្វើពិធីអឺពតិយាយប្រធមដើម្បីឧទ្ទិសកុសលដូចជាបណ្ឌិតថៃយង បានរៀបរាប់មកសម្រាប់យើងស្ដាប់រាល់គ្នាអំពីពីអតីតកាលហ្នឹងកាលប្រសម្មាសម្ពុទ្ធហ្នឹងក៏មានមានពិធីហេតុហ្នឹងដែលកើតឡើងហើយប្រសងក៏បានធ្វើជាពធហើយនេះគ្រាន់តែផ្ដាំផ្ញើទៅដល់ប្រកាសរណាគ្រប់ព្រះអង្គនៅកម្ពុជាក្រមសូមរតនានិមន្តប្រតិជនគុណអឺប្រជាអធិការព្រមទាំង ក៏ធេរានធេរៈនៅកម្ពុជាប្រងនឹងប្រអងធ្វើជាយប្រធរព្រឹកងាយដើម្បីយើងសុំសបផ្សាយនៅមេត្តាដើម្បីកំចាត់បងនៅឧបទ្រពអបមានកោទាំងឡាយហើយកើតឡើងពី COVID-19 នឹងសូមសម្រួល បញ្ហា មួយយ៉ាងទៀតសូមប្រជាអន្តរការនៅកម្ពុជាក្រមនឹងព្រះអង្គធ្វើសកម្មភាពដើម្បីជួយសម្រួលនៅ ជីវភាពរស់នៅរបស់ញាតិញោមពុទ្ធបរិស័ទសពថ្ងៃដែលគាត់កំពុងតែប្រឈមមុខនឹងការខ្វះខាតនៅស្បៀងអាហារនៅគ្រប់ទីកន្លែងនៅស្រុកកដយនៅនៅកន្លែងទៅធ្វើការនៅប្រេនគរនៅប៊ុនយើងនៅដងណាយអីហ្នឹងសុទ្ធតែគាត់តែកំពុងតែជួបប្រទះនឹងការខ្វះខាត អាត្មាភាពក៏បានធ្វើខ្ញុំប្រកាសណាអាត្មាភាពហ្នឹងក៏បានធ្វើហើយអឺមួយចំនួនខ្លះប៉ុន្តែវាមិនសពគ្រប់ទេហើយក៏បានតាក់ទងនឹងប្រជាអធិការនៅស្រុកដូចជាប្រជាអធិការលីភេតនៅវត្តសេរីបណ្ដាលព្រះអង្គក៏បានទៅធ្វើជូនអំណោយទៅដល់ព្រះនគរនៅបន្ទាយហើយព្រះអង្គ ផៃយើងជុងនៅកោះដូងព្រះអង្គទាំងយាងនៅកោះធំព្រះអង្គកំពុងតែឡើងតម្រង់ការដើម្បីទៅជួយដល់ញាតិញោមពុទ្ធបរិស័ទដែលកំពុងតែជាប់នៅគេធ្វើចិត្តលេសាសនៅនៅខេត្តព្រៃនគរនៅខេត្តប៊ុនយិលនៅខេត្តឡុងអាងជាដើម ហេតុនេះសូមបវរណាប្រតិជគុណប្រកាសរណាគ្រប់ព្រះអង្គហ្នឹងធ្វើការតំណាក់តំណងដើម្បីយើងដឹងស្គាល់នៅប្រជាជនដែលយើងកំពុងតែជាប់ស្ទះនៅប្រេងកូនហ្នឹងគាត់ខ្វះខាតមែនទែនគាត់សពថ្ងៃហ្នឹងគាត់ជួលផ្ទះគេហ្នឹងហើយអត់មានលុយកាសដើម្បីសម្រួលបញ្ហានេះហ្នឹងក៏គេបញ្ហាជួលផ្ទះហ្នឹងក៏អត់មានលុយកាស សងគេគេក៏ដេញគាត់ចេញពីពីផ្ទះអីចឹងទៅហើយធ្វើឲ្យការរស់នៅរបស់គាត់នឹងខ្វះការទាំងស្បៀងអាហារទាំងទីកន្លែងស្នាក់នៅហេតុនេះសូមរដ្ឋាភិបាលសូមវរណារដ្ឋាភិបាលក៏ដូចជាប្រកាសដំណានៅស្រុកហ្នឹងព្រះអង្គជួយជួយចាត់ទុកដាក់ហើយជួយថែមើលភូមិឆៅដែលនៅក្នុងភូមិស្រុកវត្ត នៅចំណងវត្តរបស់ព្រះអង្គហ្នឹងហើយដើម្បីតំណាក់តំណងនឹងក្រមខាងក្រមមនុស្សធម៌ឬមួយក៏ខាងរដ្ឋាភិបាលអីហ្នឹងឲ្យវាជួយតនពេលមានកន្លែងខ្លះហ្នឹងអឺខ្ញុំប្រកាសដំណើរអាត្មាភាពហ្នឹងបានដឹងថាអឺពីខែ7រហូតដល់សប្តាហ៍ហ្នឹងមិនតាន់មានអ្នកណាមួយដែលទៅជួយសង្គ្រោះគាត់ផងហើយគាត់និយាយថាយំផងអញ្ចឹងទៅអឺ យើងត្រូវចេញសកម្មភាពដើម្បីជួយតាក់ទងដំណាក់ដំណងហើយសម្រួលនៅបញ្ហាហ្នឹងឲ្យបានស្រុះគ្នាឲ្យបានសាមគ្គីគ្នាក្នុងពេលនេះជាពេលដែលឱកាសដែលខ្មែរយើងជួយខ្មែរឲ្យបានតាន់ពេលពិសេសគឺប្រជាជនខ្មែរដែលទៅធ្វើការនៅប្រទេសនគរហ្នឹងគាត់គាត់មានទុកកង្វល់មែនទែនជា សំណងពួរចំក្រោយហើយសូមប្រតិករុណាគ្រប់ព្រះអង្គហ្នឹងសូមថ្វាយបង្គំនមស្ការព្រះរតនត្រ័យហ្នឹងក៏សូមបួងសួងនៅសេចក្តីសុខសូមអោយជំងឺ Covid ហ្នឹងក៏សັບរលាកទៅដើម្បីជាសេចក្តីសុខដល់ប្រជាជនដែលយោបល់ខ្ញុំប្រកាសណាប៉ុណ្ណឹងឯងសូមអរអរគុណសូមថ្វាយបង្គំ ខ្ញុំប្រកាសណាសូមថ្លែងអំណរអបគុណព្រះអង្គត្រង់វឌ្ឍនាកណាងារមកប្រដេចប្រគុណពោប្រដេចប្រគុណសូមនី ដែលជាអគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រមប្រចាំនៅទ្វីបអូសេអានីហើយប្រដេចប្រគុណមានចំណាប់អារម្មណ៍អ្វីខ្លះចំពោះ កម្មវិធីដែលរៀបចំនៅថ្ងៃនេះកណាសូមរដ្ឋនានិមន្តប្រដេចគុណកណា Thank you. បាទបងសូមអរគុណហើយសូមក្រាបថ្វាយបង្គំចំពោះព្រះមហាទេក្រុមទាំងនោះទេនិងសូមចម្រើនពរទៅដល់ញាតិញោមជាអ្នកវាគ្មុនទាំងអស់នៅក្នុងឱកាសនេះខ្ញុំកណា មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីដែលយើងបានប្រារព្ធឡើងដើម្បីជាជ័យមង្គលទៅដល់បងប្អូនយើងមិនថានៅ ខាងកម្ពុជាក្រោមនេះទូទាំងពិភពលោក ដែលយើងធ្វើ កម្មវិធីហ្នឹងហើយជំងឺនេះក៏មិនមែនកើតនៅខាងនៅកម្ពុជាក្រោមក៏ដូចជានៅប្រទេសយួនផងដែរគឺវារាតត្បាតពេញសកលលោកទៅហើយអញ្ចឹងទៅតាមគុណចាស់ព្រមទាំងញាតិញោមបានថ្លែងថាជំងឺរឿង Covid 19នេះវាជារឿងមួយដែលយើងមានការសោកសៅជាទីបំផុតជាពិសេសបងប្អូន ខ្មែរកម្ពុជាក្រោមយើងដែលគាត់មិនសូវបានយល់ទៅពីរឿងបញ្ហាជាមួយ Covid នេះគឺជា ថ្មី សម្រាប់ពួកគាត់ធ្វើតបតែរឿងនេះកើតឡើងតាំងពី សម័យពុទ្ធកាលក៏ពុតមែនក៏ប៉ុន្តែវាដូចជា ថ្មីសម្រាប់ពួកគាត់ហើយជាការតក់កំហល់មិនបានត្រៀមលក្ខណៈទុកជាមុនម្ល៉េះហើយគាត់ដូចជាលេះឡាស់ដូចជាតក់ស្លុតដូចជា មានការផិតភ័យ ក៏ប៉ុន្តែក៏សូមផ្ដាំហើយក៏ជូនដំណឹងទៅដល់បងប្អូនយើងព្រមទាំងប្រគំម្ចាស់នៅខាងដែនដីកម្ពុជាក្រមដល់កំសត់មួយនេះសូមបងប្អូនត្រូវតែមានស្មារតីហើយរឹងពឹងអឺត្រូវតែរឹងចំហឡើងហើយនឹងតស៊ូបន្តទៀតកុំតក់ slot ឬក៏មានការផាត់ភ័យឬក៏បាក់ទឹកចិត្តជាពិសេសគឺខ្លួនបងប្អូនផ្ទាល់តែម្ដង ត្រូវចេះការពារប្រុងប្រយ័ត្នឲ្យបានរឹងមាំឲ្យបានត្រឹមត្រូវតាមវិជ្ជាវិជ្ជារបស់គ្រូពេទ្យក៏ដូចជាការថែរក្សាខ្លួនឯងផងដែរហើយកម្មវិធីនេះបង្កើតឡើងទី1គឺយើងធ្វើដើម្បីជាការលើកទឹកចិត្តទៅដល់បងប្អូនយើងនៅខាងកម្ពុជាក្រោមថាបងប្អូននៅខាងបរទេសនេះគឺមិនចោលបងប្អូនទេគឺមិននិយាយថា មិនបដែតបដោយបងប្អូននៅឯកោទេដូចជាយើងឃើញក្នុងកាលថ្មីថ្មីនេះបងប្អូនមានទុកលំបាកក៏បងប្អូននៅខាងក្រៅនេះក៏ដេកមិនស្រួលសឹងក៏មិនស្រួលដែរក៏នឹករលឹកទៅដល់បងប្អូនហ្នឹងអញ្ចឹងក៏ខំក៏កោសក៏កាយទៅបីជាពិបាកយ៉ាងណាក៏ខំទៅជួយបងប្អូនទៅបីជាមិនបានគ្រប់គ្នាក៏ដោយក៏នៅតែព្យាយាមនឹងជួយបងប្អូនបានរួចទុកសម្រាលមួយគ្រាផងដែរ ទីពីរទៀតគឺជាភាពសាមគ្គីគ្នារវាងរដ្ឋនីមួយនីមួយទូទាំងពិភពលោកកាលពីមុន ដែលយើងមិនមានកម្មវិធីនេះបង្កើតឡើងយើងដូចថារេប៉ាយមិនដឹងជាអ្នកណានៅកន្លែងណាឬក៏អ្នកណាធ្វើអីខ្លះបើយើងបង្កើតកម្មវិធីនេះឡើងគឺដើម្បីចងក្រងជាសម្ព័ន្ធ ដើម្បីបង្រួបបង្រួមគ្នាជាធ្លុងមួយហើយដំណើរឆ្ពោះទៅ មាតុភូមិរបស់យើងឬក៏ជាសេចក្តីសម្រេចវាសនាខ្លួនដោយខ្លួនឯងក្នុងពេលអនាគតនេះវាជាលក្ខណៈទី2លក្ខណៈទី3គឺអមសំលឹកទឹកចិត្តណាក្នុងចំពោះកម្មវិធីដែលយើងបាន បង្កើតឡើងនេះគឺកម្មវិធីដែលល្អហើយបង្ហាញនៅមោទនភាពរបស់យើងដែលយើងអាចប្រព្រឹត្តទៅបានហើយចងក្រងជាបងជាប្អូនជា ដូចថាតំណាក់តំណងគ្នាល្អរវាងគ្នានឹងគ្នាកាលពីមុនយើងមិនសូវជាមានកម្មវិធីនេះយើងមិនសូវជាស្គាល់គ្នាទេគ្រាន់តែឮតែឈ្មោះណាពេលខ្លះឃើញតែមុខអត់ស្គាល់ឈ្មោះពេលខ្លះស្គាល់តែឈ្មោះអត់ឃើញមុខពេលដែលយើងបង្កើតកម្មវិធីនេះឡើងយើងបានតំណាក់តំណងគ្នាស្គាល់ទាំងឈ្មោះផងបានជួបមុខគ្នាផងអញ្ចឹងទៅធ្វើឲ្យយើងមានការដូចថាមានកម្លាំងទឹកចិត្តដូចថាយើងមិនឯកោតទៅទៀតអញ្ចឹងខ្ញុំកណាអាត្មាភាពមិនមានអី ច្រើនទេគ្រាន់តែជាការ លើកទឹកចិត្តចំពោះបងប្អូនយើង នៅដែនដីកម្ពុជាក្រោមរួមទាំងសូមសរសើរចំពោះកម្មវិធីរបស់យើងដែលបានប្រពឡើងដើម្បីជាភាពមួយសាមគ្គីឬក៏ជាការបង្រួបបង្រួមគ្នារវាងខ្មែរក្រមនៅតាមបណ្ដារដ្ឋផ្សេងៗណាសូមអរគុណច្រើននិងសូមចម្រើនពរ ខ្ញុំបកករណាសូមថ្លែងអំណរអរគុណព្រះអង្គសូមនីយ៉ាងជ្រាលជ្រៅជាបន្តទៅទៀតនេះខ្ញុំបកករណាសូមរដ្ឋនានិមន្តអឺប្រដេកប្រគុណថៃថៃថៃក្វែនកណានៅប្រទេសថៃសមណនិស្សិតដែលកំពុងតែសិក្សានៅប្រទេស ថៃខ្ញុំកណាសូមរដ្ឋនានិមន្តប្រដេកប្រគុណដើម្បីធ្វើចំណាប់អារម្មណ៍អំពីកម្មវិធីនេះសូមរដ្ឋនានិមន្តប្រដេកប្រគុណកណា សូមចម្រើនពរញោមគណៈជាបឋមសូមគោរពមាស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូគ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅក្នុងឱកាសពេលនេះនឹងសូមមកចម្រើនពរដល់ញោមវិធីកព្រមទាំងញាតិញោមទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីរបស់ផងយើងកម្មវិធីនេះខ្ញុំកណ្ណាអង្គស្មារភាព ដែលជាសមណនិស្សិតមួយរូបកំពុងតែសិក្សានៅឯប្រទេសថៃ ការដែលបានឃើញ នៅកម្មវិធីនេះក៏សូមមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះញាតិញោមព្រះគ្រូគ្រប់ព្រះអង្គដែលមានឧត្តមគតិបានបង្កើតកម្មវិធីនេះ យើងដឹងស្រាប់ហើយ ថានៅដែនដីកម្ពុជាក្រមយើង ក្តីនៅទូទាំងពិភពលោកកំពុងតែជួបប្រទះនៅសេចក្តីទុក្ខ យ៉ាងក្រំក្រំក៏ដោយ ការវាយលុកប្រហាររបស់មេរោគវីរុសកូវីដ -19 នេះឯងអញ្ចឹងហើយនៅដែនដីកម្ពុជាក្រមយើងគឺប្រជាជនខ្មែរយើងតួទៅក៏គាត់មិនបានត្រៀមខ្លួន មិនបានស្គាល់អំពី ការឆ្លងរបស់មេរោគកាយសាហាវនេះទេអញ្ចឹងហើយពេលនេះកាត់កំពុងតែទទួលយកនៅទុករំបាក់ខាងផ្លូវកាយផងនិងផ្លូវចិត្តផង អញ្ចឹងខាងផ្លូវកាយក៏បាន ស្ដាប់ការរាយរាប់អំពី ប្រគូគ្រប់ព្រះអង្គដូចជាញោមញាតពុទ្ធបរិស័ទក៏បានផ្ញើទៅ ថវិកាក៏ដូចជា សម្ភារៈដតីដតីទៀតជាច្រើនដើម្បីជួយទៅដល់ពួកគាត់ហើយប៉ុន្តែរលែកនៅក្នុងចិត្តរបស់ពួកគាត់នឹងយើងដឹងស្រាប់ថាខ្មែរក្រមយើងទួតោទាំងអស់ជាអ្នកកាន់នៅពុទ្ធសាសនានិងគោរពទៅតាមពាក្យព្រឹងបដៅពាក្យអវត្តរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងហើយតតែពេលនេះកំពុងតែមានការ ភិតភ័យនៅក្នុងអារម្មណ៍នៅក្នុងសន្តាន របស់ផងខ្លួនអញ្ចឹងហើយគ្មានអ្វីជាទីពឹងក្រៅពីប្រពុតបធម៌ប្រសង់ជាជាសារណដ្ឋានតម្កល់លើដបងរបស់ជីវិតរបស់ផងឯងទេអញ្ចឹងហើយកម្មវិធីដែលយើងដែលប្រពុតឡើងនេះគឺយើងឲ្យអាហារផ្លូវចិត្តដល់ពួកកាត់អាហារប្រចិត្តនឹងជាគៀការមួយដែលសំខាន់ណាស់សម្រាប់ មនុស្សលោកតួតោទាំងអស់ដែលកំពុងតែជួបសេចក្តីវិបត្តិប្រជិតភិតភ័យដោយការវាយរកប្រហាររបស់រោគរកាយសាហាវនេះឯងអញ្ចឹងខ្ញុំកណ្ណាអឺសូមចូលរួម ត្រេកអរអនុមោទនានិងសូមដោយចំហាយនៃកុសលផលបុណ្យដែលកើតឡើង ពីកម្មវិធីនេះក៏ដូចជាការថ្វាត់ស្យយនៅធម៌ដែលនៅខាងមុខបំរុងនឹងសោតឡើងដោយ ប្រគូគ្រប់ព្រះអង្គដែលប្រមូលផ្ដុំអំពីរដ្ឋដតីពីប្រទេសដតីអំពីទីទិស គ្រប់ទីកន្លែងដែលបានចូលរួមស្វត្ថិជាក្នុងថ្ងៃនេះដូចជា បញ្ញហេតុបញ្ញកុសលមួយដ៏ល្អដើម្បីកម្ចាត់បងនៅរោគាភិយធីទាំងអស់នេះនឹងជាស្មារតីមួយដ៏រឹងមាំដាស់តឿនទៅដល់ពុទ្ធបរិស័ទយើងនៅដែនដីកម្ពុជាក្រមក៏ដូចជា បរិស័ទខ្មែរយើងទូទាំងពិភពលោកទាំងអស់ឲ្យមានស្មារតីរឹងមាំដើម្បីចូលរួមដៃគ្នា កម្ចាត់នៅមេរោគរកាយសាហាវនេះដើម្បីឲ្យពិភពលោកក៏ដូចជាដែនដីកម្ពុជាក្រមយើងមានការប្រព្រឹត្តនិងធ្វើការងារដូចជាដើមទៀតអញ្ចឹងខ្ញុំកណាអង្គសមាភិបសូមចម្រើនពរនិងសូមអរប្រគុណដើម្បីចូលរួមមានប្រមាណប៉ុណ្ណេះសូមអរគុណច្រើនណាស់ខ្ញុំប្រកាសណាសូមថ្លែងអំណរអរគុណព្រះអង្គដែលបានព្រះអង្គបានមានទេរដេកាពីប្រទេសថៃដើម្បីចូលរួមនៅក្នុងកម្មវិធីនេះ បន្តទៅទៀតនេះខ្ញុំប្រកាសណាសូមរដ្ឋនានិមន្តអប្រដេចប្រគុណចៅរេនប្រធានសម្ព័ន្ធសាមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាខ្ញុំប្រកាសណាសូមរដ្ឋនានិមន្តប្រដេចប្រគុណកណាជាបឋមខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីសង្ខេបនិងសូមនមស្ការចំពោះព្រះមហាថេរគ្រប់ព្រះអង្គ និងសូមចម្រើនពរញោមញោមដែលមានវត្តមាននៅក្នុងកម្មវិធីផ្សាយបន្តនេះដោយសេចក្តីតបអានយ៉ាងក្រៃលែងហើយក៏សូមចម្រើនពរចំពោះញាតិញោមនិងប្រជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងតាមដានការផ្សាយនេះផងដែរចំពោះកម្មវិធីនេះខ្ញុំប្រកាសណាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលមានព្រះអង្គគ្រូ TT Thomo ព្រះអង្គគង់នៅប្រទេសកាណាដាបានប្រកបកម្មវិធី ព្រោះផ្ដើមកម្មវិធីនេះឡើងដើម្បីផ្សព្វផ្សាយ ឬក៏សូត្រធម៌កំចាត់នៅទុកសោករោគភ័យជូនជាពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្ររបស់យើងផងណាមួយដើម្បីជាការគៀងគោប្រមូលនៅទឹកលុយឬក៏ទឹកប្រាក់បច្ច័យបន្តិចបន្តួចដើម្បីជួយដល់ពុទ្ធបរិស័ទរបស់យើងនៅ កម្ពុជាក្រហើយ នៅខ្ញុំកាលណាសប្តាហ៍នេះគឺជាប្រធានសម្ព័ន្ធសាមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រមប្រចាំនៅព្រះជានិកកម្ពុជាកាលពីប្រហែលខែមុននោះគឺនៅកម្ពុជាក៏មានរោគរោគ COVID-19 នេះវាត្បាតយ៉ាងខ្លាំងដែរហើយខាងសមាគមខ្មែរកម្ពុជាក្រមមួយចំនួនធំគឺរួមរុំគ្នាមាន លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រមឬក៏ខាងសហគមន៍របស់អៃដាមថៃជាថាយដើមបានជួយប្រជាពលរដ្ឋខ្មែរយើងនៅកម្ពុជាខ្មែរក្រមនៅប្រទេសជាណាចក្រកម្ពុជាដែរគឺបានជួយមួយចំនួនដែរហើយដល់ពេលពីបីខែកន្លងទៅនោះទៅនោះគឺរហូតដល់មកដល់នៅប្រទេសកម្ពុជាក្រមយើងម្ដងវាហៅប្រទេសតែម្ដងទៅ ព្រោះយើងមិនយូរមិនឆាក់យើងក៏បានតែប្រទេសដែរអញ្ចឹងដោយអំណាចនៃកម្មវិធីគឺការសូត្រធម៌នេះសូមឲ្យប្រជាពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោមរួចផុតទុក្ខសោករោគភ័យអំពីជំងឺរោគ COVID-19 នេះដូចតទៅសូមអរគុណសូមចម្រើនពរ ខ្ញុំបករណាសូមថ្លែងអំណរអបគុណព្រះអង្គយ៉ាងជ្រាលជ្រៅកណាខ្ញុំបករណាខ្ញុំបាទសូមស្លេះនៅនទីចំណាប់អារម្មណ៍នេះប៉ុណ្ណេះសិនបន្ទាប់អំពីសូត្រមន្តផ្សាយមេត្តាធម៌រួចក្រោលហើយខ្ញុំប្រកាសណានឹងបន្តនៅនទីចំណាប់អារម្មណ៍នេះតទៅទៀតឥឡូវនេះមុននឹងផ្សាយនៅមេត្តាធម៌ខ្ញុំប្រកាសណាខ្ញុំបាទសូមអរតនានិមន្តព្រះដេចប្រគុណថៃខាន់ សូមព្រះអង្គអញ្ជើញពុទ្ធបរិស័ទទាំងអស់ចូលរួមដើម្បីផ្សាយមេត្តាធម៌ហើយនឹងថ្លែងអំណរគុណដល់សមាគមនិងវត្តអារាមនានាជុំវិញពិភពលោកដែលបាន ចំណាយពេលវេលារៃអង្គាសឃោសនាធ្វើជាមនុស្សធម៌ដើម្បីជួយឧបត្ថម្ភដល់ខ្មែរកម្ពុជាក្រោមដែលកំពុងទៅរងគ្រោះខ្ញុំប្រកាសណាសមរដ្ឋនានិមន្តប្រដេចប្រគុណតៃខាន់កណា អរគុណលោកតាច់វើងណាជាបឋមខ្ញុំករណាសូមនមស្ការចំពោះព្រះមហាទេគ្រប់ព្រះអង្គនិងថេរានុថេរៈដោយសេចក្តីស្និទ្ធស្នាលជាទីបំផុតហើយចម្រើនពរដល់វាគ្មិនយើងទាំងអស់និងសូមធ្វើសេចក្តីនឹករលឹកទៅដល់ប្រជាពលរដ្ឋខ្មែរយើង ជាពិសេសប្រជាពលរដ្ឋ ខ្មែរនៅដែនដីកម្ពុជាក្រោមហើយព្រមទាំងប្រសង់គុណម្ចាស់គ្រប់ព្រះអង្គដែលកំពុងនៅតែស្នាក់នៅទីនោះចឹងថ្ងៃនេះគុណម្ចាស់ដែលនៅក្រៅប្រទេសនេះ មានប្រទេសបាអាមេរិកកាណាដាអូស្ត្រាលីផងប្រទេសខ្មែរផងថៃផង បានមានសេចក្តីខ្វល់ខ្វាយជាទីបំផុតគឺខ្វល់ខ្វាយ អំពីទុកលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅកម្ពុជាក្រោមហេតុម៉េចដោយសារថា ការជំងឺ Covid បង្កើតឡើង អញ្ចឹងប្រជាពលរដ្ឋនៅកម្ពុជាក្រោមហ្នឹងគាត់មិនបានប្រុងប្រយ័ត្នជាមុនទេអញ្ចឹងហើយឃើញថាវត្តខ្លះតាមវត្តអារាមខ្លះដែលបានធ្វើមនុស្សធម៌យ៉ាងច្រើនអញ្ចឹង ខ្ញុំករណា សូមផ្ដាំផ្ញើបវរណាទឹកចិត្តប្រគុណម្ចាស់ដែលនៅដែនដីកម្ពុជាក្រោមនឹងចេះជួយមកពីពុទ្ធបរិស័ទកំពុងតែកើតទុកហើយជាពិសេស ប្រចៅអធិការអធិការវត្តគ្រប់គ្រប់វត្តនៅ កម្ពុជាក្រោមនឹងមាន461វត្តចឹងហើយសូមទឹកចិត្តដ៏ជ្រះថ្លា ដែលព្រះអង្គតែងតែផ្សព្វផ្សាយមេត្តាធម៌ ចំពោះដល់ពុទ្ធបរិស័ទឲ្យមានមេត្តាធម៌ដល់ថ្ងៃនេះពុទ្ធបរិស័ទគាត់កំពុងជួបប្រទះនៅវិបត្តិជំងឺគូចឹងហើយសូមព្រះអង្គជួយខ្មែរនេះជួយតំណាក់តំណងដូចជាខ្ញុំបករណាបានដំណឹងមកប្រគុណម្ចាស់ថាច់យាង ជាចៅអធិការវត្តកោះធំនៅខេត្តបលាវលោកបានស្រង់ សថិតិពុទ្ធបរិស័ទលោកដែលធ្វើដំណើរទៅធ្វើការហេតុតែខ្លួនក្រធ្វើដំណើរទៅធ្វើការនៅព្រៃនគរនៅបន្យឿងនៅអង្គយ៉ាងកុំសពទៅអស់ទីកន្លែងបានសថិតិនឹងចំនួន400ទៅ500គ្រួសារលោកយកសថិតិបាន ហើយឥឡូវសពថ្ងៃហ្នឹងលោកកំពុងតែ ពវរណាទឹកចិត្តដ៏ជ្រះថ្លារបស់បរិស័ទលោកនៅចំណោះជើងវត្តលោកធ្វើជាងៀតស្បៀងអាហារដើម្បីរកវិធីសាស្ត្រណាដើម្បីយកទៅផ្ដល់ដល់ប្រជាពុទ្ធបរិស័ទរបស់លោកអញ្ចឹងហើយខ្ញុំបការណាអាត្មានឹងសូមពវរណាទឹកចិត្តដ៏ជ្រះថ្លារបស់ព្រះចៅអធិការវត្តកំពុងតែរស់នៅសពថ្ងៃនៅដែនដីកម្ពុជាកម្ពុជាក្រោមដែលព្រះអង្គទៀកទួងផ្ទាល់ ចំពោះពុទ្ធបរិស័ទរបស់ព្រះអង្គហើយចឹងហើយខ្ញុំបករណាសូមថាការការការសាងសង់ក៏ដោយសូមផ្អាកហើយយើងពិគ្រោះគ្នាជាមួយគណៈកម្មការថាកាលនេះជាកាលគួរហើយកាលនេះជាកាលដែលពុទ្ធបរិស័ទកំពុងតែកើតទុកចឹងយើងទៅរកវិធីណាហើយចឹងហើយវត្តនីមួយនីមួយមានគណៈកម្មការគឺមានក្រុមចឹងហើយភូមិមួយដូចជាយើង សពថ្ងៃហ្នឹងដូចថាធ្វើវេនប្រចាំថ្ងៃធ្វើវេនប្រចាំអឺក្នុងធ្វើប្រជុំបុណ្យហ្នឹងណាវត្តខ្លះមាន14 14វេនអញ្ចឹងហើយមានន័យថាមាន14ភូមិអញ្ចឹងក្នុងភូមិនីមួយនីមួយហ្នឹងព្រះអង្គតាក់ទួងឲ្យគណៈកម្មការភូមិនឹងតាក់ទួងថាពុទ្ធបរិស័ទយើងណារស់នៅកន្លែងហ្នឹង មានសទ្ធិទេប្រមាណមានកូនចៅហ្នឹងទៅធ្វើការទៅព្រៃនគរបញ្យើងឡងអាងអីហ្នឹងដែលកំពុងកំពុងតែកើតទុកហ្នឹងមាន ប្រមាណគ្រួសារហើយភូមិផ្សេងទៀតយើងធ្វើបន្តបន្តព្រះអង្គទៅគិតថាបរិស័ទពេលដែលយើង ធ្វើបុណ្យធ្វើទានពុទ្ធបរិស័ទហ្នឹងមកខ្នះខ្នែងមកជួយកសាងវត្តអារាមទោះបីគាត់មានកូនទៅធ្វើការ មកខាងក្រៅទៅឆ្ងាយកូននឹងក៏យល់ថាវិការនឹងមកផ្ដល់ជូនឪពុកម្ដាយហើយឪពុកម្ដាយនឹងក៏យល់ថាវិការនឹងមកប្រគេនប្រសង់ចូលរួមបន់ចឹងហើយកាលនេះដែលក៏បរិស័ទនឹងកំពុងតែកើតទុកចឹងហើយព្រះអង្គគួរតែធ្វើមេត្តាធម៌ជួយខ្នះខ្នែងតំណាក់តំណងជាមួយអាជ្ញាធរអាជ្ញាធរនៅទីនោះចាំតែជួយយើង គឺរកវិធីណាដែលអាចថាបរិស័ទយើងនឹងមានប្រមាណស្នាក់នៅកន្លែងណាខ្លះដូចវត្តកន្លែងកោះធំនឹងដែលលោកបានយកសទ្ធិតិបានហើយអញ្ចឹងបើសិនជាវត្ត461វត្តនៅកម្ពុជាក្រមយើងថាទីក្រុងពិបាកយកសទ្ធិតិក៏ប៉ុន្តែតាមជនបទយើងងាយស្រួលណាស់ហើយយើងព្រះអង្គធ្លាប់តបុនបាទតបុនបាទពុទ្ធបរិស័ទតាមភូមិរាល់តែថ្ងៃ ហើយរឿងអីយើងយល់មិនបានហើយរឿងអីដែលយើងធ្វើតាមនឹងតោះយើងជាចៅអធិការនឹងបញ្ជាភិក្ខុនៅសាមណេរនៅក្នុងវត្តធ្វើបើយើងបើកចៅអធិការវត្តនឹងធ្វើរវល់ពេកអញ្ចឹងហើយខំជួយខ្នះខ្នែងគ្នាជាបន្ទាន់អានេះសេចក្តីអាសន្នដល់ជាបន្ទាន់អញ្ចឹងហើយប្រសង់យកសទ្ធិទេបានហើយយើងមើលឥឡូវនឹងថាភូមិណា ដែលគាត់មានសមត្ថភាពគាត់មានទ្រព្យសម្បត្តិនេះធម្មតាប្រជាពលរដ្ឋខ្មែរយើងជាពុទ្ធបរិស័ទគាត់មានគុណធម៌ខ្ពស់ណាមានសង្ឃហធម៌នឹងខ្ពស់ណាចឹងប្រសង់លោកទៅប្រវរណាដូចយើងកសាងចឹងប្រវរណាទឹកចិត្តរបស់គាត់ថាឥឡូវហ្នឹងភូមិភូមិខាងនេះក្រីក្រចឹងភូមិវត្តយើងភូមិខាងនេះមានសមត្ថភាព អញ្ចឹងត្រៀមបិណ្ឌបាតប្រមាណមកបញ្ជូនការខ្លះយើងមិនបានតាក់ទងហ្នឹងគាត់មានគាត់មានសទ្ធាគាត់មានចិត្តក៏ប៉ុន្តែគ្មានអ្នកណាមួយជួយជាកំណត់ហើយទៅដល់កន្លែងគាត់អញ្ចឹងយើងតាក់ទងតាមគណៈកម្មការតាមភូមិធម្មតាស្រុកយើងតែងតែធ្វើកំសាន្តស្រុករាល់ឆ្នាំភូមិនីមួយនីមួយហ្នឹងដើរឃោសនាអញ្ចឹងយើងយកអាការឃោសនានឹងជួយជាបន្ត ចឹងហើយព្រះអង្គហើយនៅខាងខ្ញុំកណា បានតាក់ទួងនៅខាងញ៉ាបែក្បែរវងហៅថាយើងនិយាយពាក្យវៀតណាមទៅស្រួលស្ដាប់ដល់បងប្អូនយើងនៅវង3ញ៉ាបែហ្នឹងហើយគាត់នៅខាងព្រះតាពាំងឈ្មោះថាត់ធីធូហើយគាត់គ្មានថាវិការបងទេសនៈគេដេញជិញ ហើយកូន2នាក់កូនមួយអាយុប្រហែលជា5ឆ្នាំមួយប្រហែលជា10ឆ្នាំនិយាយពីសំដែងនៅទុកព្រួយនិយាយពីមើលកូនហ្នឹងយើងនិយាយខ្ញុំកណាអាត្មាតាក់ទងនិយាយពីម្ដាយហ្នឹងគិតតែគិតតែអំពីស្រក់ទឹកភ្នែកតក់តក់ដល់កូននឹងធ្វើភ្នែកមកមកតែយើងគួរសំណោះយ៉ាងណា តើពុទ្ធបរិស័ទរបស់គុណម្ចាស់នៅក្រមនោះនៅឡើងកន្លែងណាចឹងហើយពុទ្ធបរិស័ទយើងនឹងខ្មែរយើងនឹងដង្ហើយស្រែកហៅខ្លាំងណាស់ឲ្យគុណម្ចាស់គោព្រះអង្គជួយបងប្អូនយើង ដែលមានចិត្តសទ្ធាជ្រះថ្លាជួយមកពេលពុទ្ធបរិស័ទយើងកាន់ពុទ្ធសាសនាហើយព្រះអង្គគុណម្ចាស់ហើយជាពិសេសនឹងខ្ញុំកណា សូមផ្ដាំផ្ញើប្រវរណាទឹកចិត្តដល់ ពុទ្ធម្ចាស់ដែលធ្វើការជាមួយរដ្ឋគេហៅថាមន្ត្រីសង្ឃហ្នឹងតែងតែបនទៀនឲ្យធំធំតែងវត្តអារាមនីមួយនីមួយតែងតែនិមន្តព្រះអង្គទៅសម្ដែងព្រះធម៌ដើម្បីដឹកនាំពុទ្ធបរិស័ទតែព្រះអង្គសម្ដែងព្រះធម៌ដើម្បីមេត្តាធម៌ឥឡូវកាលនេះជាកាលគួរហើយដែលព្រះអង្គទៅបញ្ចេញទៅដែលធ្វើមេត្តាធម៌ជូនចំពោះពុទ្ធបរិស័ទយើង អញ្ចឹងគួរឲ្យសំណោះណាមើលតាមឃ្លីខ្លះខ្លះគេយកទៅចាត់តល័យចាត់តល័យស័កហ្នឹងព្រះអង្គអើយធ្វើដូចទាចឹងរំចិត្តងាក់មកវៃប៉ក់ងាក់មកវៃប៉ក់អាហ្នឹងដូចជាសត្វធាតអញ្ចឹងអញ្ចឹងហើយគាត់ដូចជាឃើញក្នុងคลิปមួយស្ត្រី ខ្មែរយើងមានផ្ទៃពោះអញ្ចឹងស្រាប់តែដាច់ដង្ហើមភ្លាមភ្លាមណា អញ្ចឹងហើយគាត់ដឹងហើយស្រែកហៅឯងហៅអ្នកដែលនេះអញ្ចឹងហើយបវរណាទៅដល់រដ្ឋអំណាចសមត្ថកិច្ចរបស់វៀតណាមយើងធ្វើចតល័យស័កហ្នឹងគៀងគោប្រជាជនមកធ្វើហ្នឹងប្រជាជនគ្នាគោរពណាអោយឈួឈួដើរដើរមិនដែលដល់ប្រកែកទេដល់ឡាយើងគួរវរតហ្នឹងគួរតែចាត់ចែងថា ចម្លៀសប្រជាជនទៅធ្វើចតលេស័កហ្នឹងប្រជាជនហ្នឹងប្រមាណ100នាក់ប្រមាណ1000នាក់ចឹងមានត្រូវតែការពារហ្នឹងត្រូវតែមានឡានទឹកណាឡានទឹកមួយឬក៏ពីរនៅកន្លែងហ្នឹងមានពេទ្យមួយក៏ពីរឬក៏បីអាហ្នឹងយើងនិយាយយ៉ាងតិចបំផុតអញ្ចឹងហើយពេទ្យមានពេទ្យមានឡានទឹកដើម្បីជួយគាត់ជាចាំបាច់ ក៏ប៉ុន្តែអត់ឃើញជើងកង្វះខាតរបស់រដ្ឋខ្វះខាតមែនទេហើយចឹងហើយបានប្រជាពលរដ្ឋគ្នាអត់ប្រឆាំងទេក៏ប៉ុន្តែជីវិតរបស់ពួកគាត់នៅកន្លែងហ្នឹងអ្នកអត់ឈឺផងស្រាប់តែដាច់ខ្យល់វប់ចឹងគាត់បានទៅទីពឹងកន្លែងណាទៀតទៅហៅគេគេរត់ចោលទៅហៅគេគេទៅបាត់ចឹងហើយគាត់អត់មានអីទីពឹងមក ចាត់ទុកថារដ្ឋនឹងជាឪពុកម្ដាយក៏ប៉ុន្តែរដ្ឋនឹងធ្វើបាបយ៉ាងហ្នឹងគួរឲ្យខ្លោចប្រសាយ៉ាងណាចឹងគួរឲ្យសំណោះមែនទែនអញ្ចឹងហើយសូមពវរណាទឹកចិត្តគុណម្ចាស់នៅកម្ពុជា ក្រមឃើញព្រះអង្គខ្លះបានធ្វើល្អប្រសើរណាស់តាំងពីវិច្ចនំសន្សំចឹងទៅក៏ឃើញលើថាលោកយួរចិត្តទុកដាក់ណាស់វិច្ចនំសន្សំផ្ញើ ទៅបញ្យើងផ្ញើទៅគ្រប់ទីកន្លែងដែលគាត់ បើសัตว์បងប្អូនគាត់នៅកន្លែងហ្នឹងអញ្ចឹងប្រពៃណីជាទំនៀមទម្លាប់របស់យើងពីមុនមកហ្នឹងតែងតែមានសម្លឆ្ងាញ់មហូបឆ្ងាញ់តែងតែដើរជូនតាមភូមិពេលនេះវេលានេះយើងថាធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងទៅជួយគ្នាមកពីពុទ្ធបរិស័ទបរិស័ទរបស់ព្រះអង្គនឹងកំពុងតែកើតទុកហើយចឹងហើយក៏សូមផ្ដាំផ្ញើដល់ យុវជនយើងដែលអឺសប្ថ្ងៃរស់នៅកម្ពុជាក្រោមហ្នឹងគឺចេះការពារមកពីស្រុកកែវនេះបើសិនជាគេមានមិត្តភ័ក្តិស្ត្រីកើតតែកូអាចជំងឺហ្នឹងគេដឹងថាកើតជំងឺហ្នឹងភ្លាមខ្ទប់ទ្វាបិទមកមិនអោយសង្សារប្រុសហ្នឹងចូលទេខ្លាចឆ្លងហើយដល់យើងវិញយើងទៅធ្វើការកន្លែងណាក៏ដោយ បើយើងដឹងថាខ្លួនយើងមិនសូវស្រួលការពៀដល់គ្រួសារយើងមកពីគ្រួសារយើងនឹងជួនកាលមានឪពុកម្ដាយយើងចាស់ចារាជួនកាលប្អូនយើងជួនកាលក្មួយយើង វានៅតូចគ្នានិយាយមិនកើតគ្នានៅតូច បើមានអាឆ្លងអាជំងឺនឹងគិតតែតង្ហោយំស្រក់ទឹកភ្នែកมันអាចរេយរាប្រាប់អ្នកណាបានឡើយចឹងហើយព្រះអង្គអើ យុវជនយើង ចេះការពារគ្នា ចេះការពារទាំងអស់ការពារកុំអោយអាជំងឺនឹងកើតមានកន្លែងណាហើយរដ្ឋក៏ចឹងដែរឧទាហរណ៍ថាបើយកប្រជាពលរដ្ឋទៅនោះយើងទៅបែងចែកបើសិនជាចាស់ដាក់មួយផ្នែកស្ត្រីមានផ្ទៃពោះដាក់មួយផ្នែកមានក្មេងផ្នែកក្មេងដាក់មួយផ្នែកជួនកាលក៏អត់មានរោគអីផង មានតែរូបបេះដូងហើយកលែងយើងនឹងស្រាប់ហើយឥឡូវពីក្រៅនេះចុះទៅតែងតែមានម៉ាស៊ីនតិចស្រាប់ទៅទៅក្តល់ក្តៅវិញមិនបានកន្លះម៉ោងទេក្តៅក៏ហល់ក៏ហាយប្របាក់ត្រមចឹងមកដល់ពួកគាត់ធ្វើការនៅកន្លែងធ្វើការឬក៏នៅទស្សនៈគាត់មានចង្ហល់ដល់អញ្ចឹងដល់ចតលេស័កនឹងនាំធ្វើដូចទាអញ្ចឹងនៅនឹងងាប់នៅនឹងគ្មានស្អីហ្នឹងហ្មងស្ទះដង្ហើមដោយសារហ្នឹងដែរ អញ្ចឹងកង្វះខាតរបស់ប្រជា របស់រដ្ឋអំណាចនឹងច្រើនណាស់អញ្ចឹងហើយគួរតែជួយការពារដល់ប្រជាពលរដ្ឋផងខ្ញុំកណាអាត្មាទាំងអស់អង្គនឹងទុកមានមានទុកព្រួយ ព្រួយអំពីប្រជាពលរដ្ឋប្រជាជនខ្មែរនៅកម្ពុជាក្រោមដោយសារតែគាត់វេទនាដោយសារតែគាត់ក្រ បានគាត់ទៅធ្វើការទៅធ្វើការហើយមក យកមកចាត់តលេសាសយកថាវិការទៀតពេលចូលបើគាត់ក្រហើយគាត់ទៅធ្វើការហើយគាត់ក្រហ្នឹងបានគាត់ទៅធ្វើការដើម្បីដោះស្រាយបញ្ហាជីវិតចុះហេតុអីមកធ្វើធ្វើបាបគាត់ទៀតរស់នៅក្នុងទុកនៅជន់លើទុកទុកទុកនឹងទុកវេទនាមានបើសិនជាអ្នកមានលុយកាក់មិនសូវអីទេគេចូលបើអ្នកគ្មានអញ្ចឹងវេទនាណាស់ វេទនាចិត្តផ្លូវចិត្តផងគ្រប់សពបែបយ៉ាងផងហើយយើងឃើញទឹកចិត្តរបស់បរិស័ទរបស់ប្រគុណម្ចាស់គ្រប់ព្រះអង្គមានប្រគុណចាស់ធីធីធម្មោនៅខាងកណ្ដាលផងព្រះអង្គឈឺឆ្អាលមែនទេជាមួយប្រគុណចាស់នៅគូម្ចាស់នៅខាងភីឡាផងចឹងវត្តនៈហ្នឹងខ្នះខ្នែងឈឺឆ្អាលខំរេអង្គាសខំឃោសនា បច្ច័យផ្ទាល់របស់ព្រះអង្គផងហំជួយរំលែកចែកជូនហើយថ្ងៃនេះកុំធ្វើកម្មវិធីនេះ ឡើងដោយសារការឈឺឆ្អាលយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋខ្មែរយើងទោះបីมันបានទៅផ្ដល់ផ្ទាល់ក៏ដោយទោះបីនៅទីកន្លែងណាក៏ដោយទោះបីនៅបារាំងអូស្ត្រាលីកាណាដាក៏ដោយអាមេរិកក៏ដោយជាងហើយជួបជុំគ្នា ដើម្បីធ្វើកិច្ច បីសុំសេចក្តីសុខហើយអញ្ចឹងសូមបការណាដែលមិនទាន់បានធ្វើជួយធ្វើគ្នា ជួយដល់ពេលដែលព្រះអង្គជីងសេចក្តីមេត្តាមេត្តាធម៌ព្រោះសត្វហើយអរគុណជាច្រើន ចំពោះពុទ្ធបរិស័ទយើង ដែលរស់នៅក្រៅប្រទេសនោះគាត់ខ្នះខ្នែងណាស់គាត់ខំលេីលោកគាត់ខំរេងគៀសគ្នាទៅតាមជូនទៅតាមភូមិស្រុក ស្រុកនេះស្រុកនោះដែលគាត់ស្គាល់អញ្ចឹងហើយគាត់មាន ចិត្តជ្រះថ្លាមែនទេទោះបីគាត់មានលំបាកក៏ប៉ុន្តែលំបាកខាងក្រៅវាគ្រាន់បើជាងលំបាកនៅកម្ពុជាក្រោមអញ្ចឹងហើយអរគុណអរគុណពុទ្ធបរិស័ទមែនទែនអញ្ចឹងហើយសូមពុទ្ធបរិស័ទទាំងអស់ហ្នឹងនៅក្រៅប្រទេសហ្នឹងបើសិនជាមិនតាន់បានចូលរួមទេ សូមចូលរួមហើយចូលរួមហើយយើងចូលរួមទៀត មកពីអារោគហ្នឹងវាមិនតន់ស្រាក់ស្រានទេប្រជាពលរដ្ឋយើង នៅក្រមមិនតន់បានសុខទេចឹងហើយយើងត្រៀមមកពីយើង ជាសាច់ឈាមរបស់យើងទោះបីយើងឃ្លាតឆ្ងាយ ពីភូមិស្រុកក៏ដោយតែងតែនឹករលឹកជានិច្ចមិនដែលណាភ្លេចឡើយហើយនៅកន្លែងនេះកណាសូមប្រគេនដំណឹងតប្រគុណម្ចាស់គ្រប់ព្រះអង្គនៅកម្ពុជាក្រម គុណម្ចាស់នៅក្រៅប្រទេសនេះមួយអាទិត្យនឹងជួបគ្នាពីរថ្ងៃបោះអាការកសាងទុកមកខាង ពីគ្រោះគ្នាឈឺឆ្អែលតែពុទ្ធបរិស័ទប្រជាពលរដ្ឋខ្មែរយើងឃើញគាត់មានទុកលំបាកខ្លោចភាសាខ្លាំងពេកមិនដឹងថាពោលយ៉ាងណាគួរតែគិតពិចារណាចេះតែខំខ្នះខ្នែងទោះបីបានតិចតួចក៏ដោយ ក៏ខំអាកម្លាំងចិត្តហ្នឹងអញ្ចឹងអរគុណនិងអរគុណពុទ្ធបរិស័ទហើយបើថាមិនតាន់បានចូលទេសូមពុទ្ធបរិស័ទនឹងតំណាក់តំណងខាងកណ្ដាលនឹងព្រះមានព្រះគូធីធីធម្មោលោកចាំទទួលចនិចខាងភីឡានឹងមានគុណម្ចាស់គ្រូចង្វត្តនៈលោកចាំទទួលហើយបញ្ញាញោមបាននេះទៀតតំណាក់តំណងទៅ VOKK ចឹងហើយញាតញោមពុទ្ធបរិស័ទនឹងធ្វើតាមនឹងតំណែងតំណងទៅតាមនឹងយើងខំជួយគ្នាជួយមែនទេពេលនេះជាពេលដែលការនេះតែការគួរហើយចឹងហេតុដែលកើតឡើងធ្វើក្នុងកម្មវិធីនេះដោយសារតែមានដែលអឺសំដែងដែលព្រះអង្គបានសំដែងទុកនៅប្រធរទៅប្រមុន ដែលកើតអសន្តរោគនៅនពវិសាល័យអញ្ចឹងហើយខ្ញុំបការណាហ្នឹងក៏មានសេចក្តីជ្រះថ្លាដែរនឹកឃើញថា កាលប្រពុតអង្គលោកបានទទួលចង្ហាន់មធុបាយៈអំពីនាងសុជាតាជាធិតានៃសេនកដុំ2នៅស្រុកសេនានិគមក្នុងអរវិលាប្រទេសមធ្យោបាយនោះព្រះអង្គពូត យកមធ្យោបាយយៈហ្នឹងមធុបាយៈហ្នឹងព្រះអង្គយកពុទ្ធ30 49ពំនូតប៉ុនក្របថ្នោតទ្រង់សោយក្បែរស្ទឹងនេរញ្ជរាព្រះអង្គសោយរួចព្រះអង្គយកមះថាអត្តដ្ឋានសច្ចវិជ្ជាថា បើអាត្មាអញបានត្រាស់ជាពុទ្ធពុទ្ធប្រកបសូមឲ្យថាសមាសនេះបណ្ដែតច្រាស់ទឹកអញ្ចឹងថ្ងៃនេះ ដោយការអត្តដ្ឋានសច្ចវិជ្ជារបស់ព្រះពុទ្ធដែលមុននឹងបានត្រាស់ដឹងចឹងថ្ងៃនេះព្រះគុណម្ចាស់ក៏ព្រះអង្គញាតញោមដែលបានចូលរួមទាំងអស់គ្នានឹងធ្វើអត្តដ្ឋានសច្ចវិជ្ជាសូមបុណ្យកុសលទាំងអស់ដែលព្រះពុទ្ធអង្គបានត្រាស់ដឹងកន្លងទៅហើយនឹងសូមទឹកប្រមន់ដែលព្រះអង្គសម្ដែងទុកមកព្រោះសัตว์ នៅក្រុងវិសាល័យចឹងហើយសូមប្រការណាគុណម្ចាស់គូម្ចាស់គូព្រះអង្គលើកដៃលើកហាត់ថាទាំងពីរឡើងទាំងអស់គ្នាដើម្បីយើងអត្តឋានបាទចឹងហើយថ្ងៃនេះខ្ញុំប្រការណាព្រមទាំងពុទ្ធបរិស័ទត្រូវជាកូនជាចៅរបស់ព្រះពុទ្ធអង្គ ព្រះអង្គសម្ដែងធម៌ដើម្បីព្រោះសัตว์នៅក្នុងថ្ងៃពេលដែលព្រះអង្គគង់នៅចឹងហើយសូមអធិដ្ឋានសច្ចាវាចាថាសូមឲ្យធម៌មកយកមក សម្ដែងនៅក្នុងថ្ងៃនេះ សូមកំចាត់បងនៅរោអាសន្នតរោគូវីដ19វិនិច្ឆ័យបាត់ទៅសូមសេចក្តីសុខកើតមាន ដល់ប្រជាពលរដ្ឋក្នុងពិភពលោក ជាពិសេសប្រជាពលរដ្ឋ ខ្មែរខ្មែរកម្ពុជាក្រោមសូមឲ្យបានសច្ចវិជ្ជាអត្តឋានក្នុងថ្ងៃនេះដូចសក្តីប្រាថ្នាហងសាធុសាធុខ្ញុំប្រកាសណាសូមថ្លែងអំណរអរព្រគុណព្រះអង្គថៃអានយ៉ាងជ្រាលជ្រៅជាទីបំផុត ជាបន្តទៅទៀតនេះខ្ញុំប្រកាសណាខ្ញុំបាទសូមបូកប្រមុំប្រមូលនៅបញ្ញកុសលដែលកើតឡើងនៅថ្ងៃនេះ សូមជួយយឹតយោងសំដង យកនៅវិញ្ញាណក្ខន្ធរបស់ខ្មែរកម្ពុជាក្រមទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតទៅហើយនោះ សូមឲ្យទៅសោយសុខនៅក្នុងសុគតិភពមួយចំណែកទៀតជួយគុំរងជួយការពារខ្មែរកម្ពុជាក្រមទាំងអស់ដែលកំពុងតែឆ្លងកាត់នៅគ្រោះមហន្តរាយនេះជាបន្តទៅទៀតខ្ញុំប្រកាសណាខ្ញុំបាទសូមគោរពអញ្ជើញបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទី តាំងចិត្តជាឯកតារមដើម្បីអរដ្ឋនានិមន្តប្រសង់ចម្រើននៅព្រះបរិទ្ធិជយមង្គលដូចតទៅឧកាសវិបតិបដិពាហាយៈសាបសម្បតិសទ្ធិយាសាបតុខវិនាសាយបរតੰព្រូតមង្គលੰ វិបតិបដិពាហាយៈសាបសម្បតិសទ្ធិយាសាបភ័យវិនាសាយបរតੰព្រូតមង្គលੰវិបតិបដិពាហាយៈសាបសម្បតិសទ្ធិយាសាបភ័យវិនាសាយបរតੰព្រូតមង្គលੰសូមប្រការុណាទាំងឡាយចម្រើននៅព្រះបរិទ្ធិយមង្គល ដើម្បីនឹងការពារបញ្ជានៅវិបត្តិគឺសេចក្តីអន្តរាយទាំងឡាយទាំងពួងដើម្បីនឹងអោយបានសម្រេចនៅសម្បត្តិគ្រប់យ៉ាងដើម្បីញ៉ាំងទុកញ៉ាំងភ័យញ៉ាំងរោគអោយវិនៈបាត់ទៅហង thu sa thu sa thu na mô ta sa ba cô a ta ang ha ra ha ta sam ba sam pun ta sa na mô ta sa pya kya ta ha ra ha ta sam ba ta sa na mô ta sa pya kya ta ha ra ha ta sam ba sam pun ta เตเปสาบกาเวียอารังสัมมาสัมพุทโธวิยกรณสัมปุนาสกตาลุกาวิกาวิโตวันปาราโรปุริสัตตมัสสะสังเทวันเมโนสัตตังวงโอเปกาเวีย Amin. ติคุณสังโยตังทังพุทธานาเมียเมตาจัปุคุณเทวเมสังกะเรปิโคจัตุยาตัวคาตาอัมบะกวะตาตัมโมสันตันติกาหกาลิกาเอปัสกาอาปนายกา pa cha tăng quê ti ta bồ vây nhô hay ti tăng xoa ca ta ti quân là sang yết tăng tham mang sẽ ra sa nha mi mi tăng cha tham mang y mê hay sát ca đê hê a pi po cha ye mi so pa te pa no pa ca wa ta sa wa ca sang ko o chu pa te pa no pa ca wa ta sa wa ca sang ko ye ya pa te pa no pa ca wa ta sa wa ca sang ko sa mai che pa te pa no ya วะโตสาวกสังโฆยติตังจัตตาลิปุริสายุกิยานิอันตโพเลสัปังกาลียเอสัพกะวะโตสาวกสังโฆอาหุนาโยปังในยาวเตีย thế này yo an cha lê ca nay yo an ta rang pon nhạc khe tăng lô ca sa te tăng sopa de pan te con sang yết ตังสังกังเสรสามยะเมียมิตังจะสังกังอิเมหิสักการิยาปิโปจเยมิ สัมปุตเถงหัตเวสัญจเวียตสัญจสหัสเกปัญจสัตสหัสานินามิมิเสลสาหังสัมปุนเตปัญญาปัญญาสัญจจตุเวสัตสหัสเกตสสัตสหัสานินามิมิเสลสาหังสัมปุตเต นวันสารสเตอัตสจันตาไลสัสหาสเกวิสัตสัตสหาสานินามเมมิเสลสาอาหังเตสังธรรมัญจะสังขัญจะอาทิเรนนานาเมีเมหังนามการานุเปียเวนะหันตวาสัเปอปัตเว aneka antara yang santo ase sata pak naiti anatau empat hayat kata sata sapala mayo tasa upapara mayo tasa para mata para mayo panjang maha pare jakete so cari ปัจจบังพระเวกับเบียวกตันตังเจตังอภิเลกมานังปัติยนาจาริยังโพธิปัลลังเทียมีระวิกยังสัพพญญตัญญาณ ปะเดเวตังนาวโลกุตตรธรรมเมติสัพเปปเมปุนตะโกเนอาวัยจิตวาเวสาเลยาเตสุปาการันเรสุเตยมมาเรตังปารัตตังการันโตอายัสมาอานันตเทลาวิยการุญญจัตตา ตังอุปันตเปทวาโกเดสัตสหาเสสุจังกวาเลสุเตวตังยาสานัมปริกันหันเดยัญจเวสาเลยัมปุเรโรกิยมนุสตุเปกสัมปุตันเตเวตัมทยังคับปมันตะเทียเปสปารัตตันตา Yanamahe yanita bhutan ni samakata ni pumbya ni vyajya ni vahanta ni ทิตถากตังเตวมนุสโปยจิตังปุตตังนามาสามาสุวรรณเทหันโตเยนิตโพตานิสัมมากตานิพมเมียนิเวียเยนิวะอันทะเลเทตถากตังเตวมนุสโปยจิตังธรรมังนามาสามาสุวัตเทหัน ន្តយានិតភូតានិសម្មាតានិភូមានិវេយានិវអន្តលេកេតថាគតាំងទេវមនោសពុចិតាំងសង្ខានមាសាមសវត្តេហនតមហាកាលុណៃកោនេតោហេតាយសាបបានិនងពុរ វេស្វាបារមីសព្ភាបាតតោសម្ពោធិមន្តមង្ហេតេនសច្ចវេជេនហន្តុតេចយមង្កលੰចយន្តោពោធិយាមូលេសព្ ญาณังนันตวัฒโนเอวังทวังวิจโยหาหิจยาสุจยามังทะเลอปราจิตปัลลังเกไสเสปัตวิปาวกะเรอภิเสกสังปปุทติยานังอากาปัตตาปโมตเตสุนักขตังสมังกะลังสัพเพตัง หัตถตังสุขโนสมหัตถจัสยัตถังปรัมมจาริสุปตักเนังกายกรรมังเวจากรรมังปตักเนังปตังเนังมโนกรรมังปนัยติเตปตักเนาปตักเนานิการตวานลพันตันเต ปาตาเคเนสัพพุทเทนุปียเวนัสัพปธรรมเมนุปียเวนัสัมปสังเทียนุปียเวนัปุตตรตนังธรรมรตนังสังฆรตนังตนนังรตนานังอนุปียเวนัจตุราสัยตสหสัตธรรมะ ทันเทียโนเปียเวนะเปตกัตตยานุเปียเวนะจินสามัตานุเปียเวนะสัพเปเตโรกิยสัพเปเตเพเยสัพเปเตอันตรายยาสัพเปเตอุปัตตเวียสัพเปเตตันนิมัต ตาสัพเปเตอวมังกะเลียวินาสันตุอายุวัตโกธนวัตโกเสรวันตกายสวัตกาปลวัตกาวันนวันตกาสุขวันตกาหันตุสัพปเตียตกะโรกปิเยเวริยสักกาสัก จุปัตตเวียอเนกาอันตรายยาเปเวนาสันโตจเตจะสาจะยสัตถินังแห่งสัติเปียกยังสุขังปลังเสรยอายุจวันนอจะโพกังวัดทีจะยสวาสตวาสจะอายุจชีวสัตถิ Tha hoàn tô tê na cam ma mô a ni cam ma sa mô na cha pe yang e ca cô lan sa tham mô sa pya sa lô ca sa sa tê wa ca se wa mô ya ti tăng cha ta na cam ma mô ni cam ma sa tham mô na cha pe yang e ca cô lan ตังสัพพโมสัพยาสโลกัสสสเตวกาสเอเสวธรรมโมยติตังจโตกตานกรรมธรรมโมนิกรรมังสัพพโมนิจาปยังเอกกุลาสธรรมโมสัพยาสโลกัสสเตวกาสเอเสวธรรมโมยติตัง anattata anicca vata sankara uppanna vayakhamino วัยเจตวานิโรจันเดเตสังโวปัสมโมสกหาวใจรังวัตยังกายโยปัตวังอภิเศสกิชดโทอเปตเวญญาณนิรัตถังวกัลลังการัง Dạ tha Về đề qua ha po ra pa re po ren de sa ca rang e wa me wa i tam Năng pe ta năng o pa cam ba te e chê tăng pa te tăng tam ma hang hmm. khe pa me wa sa mai cha ta sa pe po ren de sang ca pa chan to pan na ra so ya ta ma นิโจเตระสอยทาสัพพิโยวิวัจจันตดสัพปโรโกวนาสตเมเตปวันตันตรายสุขไยติเกียยุกาปวะอภิเวตนาไสเลสนัยจังวัดเทปัญจายนา จัตตารธรรมเมวัฏฐันเตอายุวันโนสุขังปะลังสาธุสาธุสาธุខ្ញុំប្រកាសណាខ្ញុំបាទសូមគោរពអញ្ជើញបងប្អូនជនរួមជាតិគ្រប់ទិសទីតាំងចិត្តជាឯកតារមដើម្បីឧទ្ទិសកុសលទាំងអស់គ្នាសូមគោរពអញ្ជើញ Thank you. ยังกัญจิกุสละกัมมังกาตาเปียงเกริยังมะมะกายเยนะวิจามนะสาติตะเสสุกตังอังกาตังเยสัตตาสัยโนอัตถเยเยจะสัตตาอาสัยนิโนกตังปัญญปลังไมหังสาเป Việc kỳ phá văn tu tê yê tăng ca tăng sơ tân năng poanh phá lăng mà yê yê cha tân na chia nan tê via. Còn tòa ni quê tê dung sa cam hê yê sa ta chi quan ta ha hi tu cam ma ពូចនាសាពេលពីលផនទុមយមតសាទេបន្តអំពី ប្រដេចប្រគុណគ្រប់ព្រះអង្គបានសូត្រធម៌ដើម្បីផ្សាយមេត្តាធម៌និងបួងសួងសុំសេចក្តីសុខចម្រើន ដល់ខ្មែរកម្ពុជាក្រមទាំងអស់ដែលកំពុងប្រឈមកាប់នៅរោគគ្រាតបាត COVID-19 នេះ ខ្ញុំបកករណាខ្ញុំបាទសូមបន្តនៅកម្មវិធី ចំណាប់អារម្មណ៍ដូចតទៅដូចតទៅនេះអឺខ្ញុំបកករណាប្រទេសឃើញយុវជនពីររូបពីកម្ពុជាក្រោមទៅតែបានចូលមកនៅក្នុងកម្មវិធីគឺយុវជនថៃគឿងនិងយុវជនតូវាងជឿងជាដំបូងខ្ញុំសូមអញ្ជើញថៃគឿងសូមមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះកម្មវិធី ដែលព្រះដេចព្រះអង្គនៅសហរដ្ឋអាមេរិកដែលព្រះអង្គនៅសហរដ្ឋអាមេរិកនិងនៅប្រទេសកាណាដានិងនៅជុំវិញពិភពលោកបានរៀបចំកម្មវិធីនេះតើលោកតេគឿងអារម្មណ៍យ៉ាងណាដែរបាទសូមជើញបាទបាទជាបឋមមកខ្ញុំសូមថ្វាយបង្គំលោកគ្រូព្រះអង្គព្រមទាំងបងប្អូនលោកគ្រូលោកគ្រូយាយតាទាំងអស់ជាទីកត់លោកខ្ញុំជាទីសួរសុខទុក្ខពីចម្ងាយ អឺចំណែករូបខ្ញុំបន្តវិញកម្មវិធីដែលអឺរៀបរៀបចំអឺដល់ទាំងការចូលរួមលោកគ្រូលោកគ្រូអឺនៅគ្រប់ប្រទេសដូចជាប្រទេស កាណាដានៅប្រទេសអាមេរិកក្តីអឺបងអូននៅកម្ពុជាក្រមនេះមានចំណាប់អារម្មណ៍រីករាយសប្បាយយឹកក្រៃលែងពីព្រោះឃើញលោកគ្រូចាប់អារម្មណ៍ដល់យកចាត់ទុកដាក់ដល់បងប្អូនជាពលរដ្ឋខ្មែរនៅកម្ពុជាក្រមរបស់យើង ជាសំខាន់បំផុតនៅក្នុងរដូវកាល Covid នេះអឺបងប្អូនណាមានមនោសញ្ចេតនាយ៉ាងខ្លាំងដែលបានលោកគ្រូលោកគ្រូអឺធ្វើកម្មវិធីឲ្យចាប់អារម្មណ៍នេះអឺបងប្អូនមានតែរឿងគម្រាមដៃ10នឹងសូមបួងសួងអរគុណដល់គុណបណ្ឌប្រតត្រ័យបាទសូមបួងសួងហើយនឹងសូមជូនពរដល់លោកគ្រូគ្រូបងប្អូនរបស់យើងទាំងអស់ប្រទេសដែលសំណាងល្អសុខភាពល្អសូមអរគុណបាទ បាទសូមសូមអរគុណយ៉ាងជ្រាលជ្រៅលោកតាច់គឿងបាទបន្តមកលោកតូវងជឿងលោកតូវងជឿងតើស្ថានភាព COVID-19 នៅស្រុកយើងយ៉ាងណាដែរសូមលោកក្របខ្លីបន្តិចដើម្បីប្រកេនដល់ប្រការណាគ្រប់ព្រះអង្គឲ្យបានជ្រាបផងខ្ញុំក៏បានឃើញឃ្លីបវីដេអូគេបានចាប់ក្រុមគ្រូសារបស់លោក គួរចិត្តតាល័យស័កអីជាដើមហ្នឹងតើយ៉ាងម៉េចទៅហើយសូមលោកជួយជម្រាបបន្តិចមកបាទបាទដែលជាប្រធានគមួយសូមនមស្ការចំពោះប្រជុំ3នេះប្រណិតដៃសិក្សាប្រសង់ដោយសេចក្តីគោរពនិងសូមគោរពដោយប្រដេជគុណគ្រប់ព្រះអង្គដោយសេចក្តីគោរពនិងសូមជម្រាបសួរលោកមានអ្នកមីងបងប្អូនទាំងអស់គ្នាខ្មែរកម្ពុជាក្រមយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីគោរពបាទហ្នឹងអឺបង គឺថានៅជំងឺ Covid នៅស្រុកប្អូនជាពិសេសហ្នឹងនៅស្រុកភូមិប្អូនហ្នឹងរដូវហ្នឹងគឺថាការរោគកាល Covid គឺថារាតត្បាត់ហ្នឹងមែនទេបើរាតត្បាត់ហ្នឹងលើភូមិប្អូនហ្នឹងចំណុចជើងវត្តវារងថ្មីហ្នឹងគឺមាន3ភូមិហ្នឹងគឺថារដូវកាល Covid រាតត្បាត់ហ្នឹងឆ្នាំឆ្នាំទាំងងពីពិសេសហ្នឹងនៅកបែលភូមិប្រទេសប្អូនហើយនៅភូមិគាត់សំឡប់ហ្នឹងស្រួតព្រមទាំងអស់ហ្នឹង ជាង100នាក់ដែលរដ្ឋាភិបាលយួននឹងគេចាប់ចូលធ្វើកតាលីសាធ្វើកតាលីសាជាងជាង10ថ្ងៃទៅហើយតែរដ្ឋសម្បត្តិនឹងស្ថានបំផុតនឹងគឺនៅពួងប្អូននឹងតែរដ្ឋសម្បត្តិកូវីដនឹងវាស្ងាត់ស្ងាត់ទៅងបាទហើយការគេចាប់ទៅបង្ខិតបង្ខំព្រោះថាប្អូនព្រោះទៅចាក់ព្រោះចតលិសាហ្នឹងប្អូនបានបានពិសេសគឺថាมันព្រមទៅព្រោះប្អូនបានដឹងថាការធ្វើចតលិសារបស់រដ្ឋាភិបាលយួនហ្នឹងវាធ្វើហ្នឹងมัน តាមន័យថាយកធូនហ្នឹងដាក់ទំនៀមសម្រាប់ធ្នាប់ដាក់លៃឡំគ្នាដាក់លៃឡំគ្នាគឺថាអ្នកជាអ្នកជឿជួយគ្នាទាំងអស់ជួយគ្នាដូចថាដាក់ក្នុងមកទ្រុងជាងបងដូច្នេះហើយបងប្អូនឃើញស្ថានភាពរដ្ឋាភិបាលដែលយកអឺជាចំចូលធ្វើចតលិសហ្នឹងវាមិនសមស្របនឹងការធ្វើចតលិសហ្នឹងឃើញដាក់ជួបជុំគ្នាដូចនេះទៅបងប្អូនក៏ប៉ះដូចតែមិនប្រមឲ្យគ្រួសារបងប្អូនទៅធ្វើចតលិសបងប្អូននឹង ប្រាជ្ញានឹងថាសុំធ្វើចាក់កលិសានៅផ្ទះតែម្ដងគឺថាមិនអោយយកទៅធ្វើចាក់កលិសានៅប្រជុំគ្នាគឺថាដាក់នៅជួយគ្នាចឹងឡបងបាទចូលអឺលោកថៃគឿងបដញ្ញាចិត្តដែលមិនធ្វើតាមគេអញ្ចឹងទៅពេលនេះគេគេបញ្ចេញប្រតិកម្មយ៉ាងណាដែរបាទបាទគេបញ្ចេញប្រតិកម្មច្រើនដែរតែពួកគេ ចេញកតកម្មថាបងប្អូនមិនទៅនៅក្នុងគេមានពីគម្រាមដែរគេថាបងប្អូនមិនទៅមិនធ្វើតាមគេបានតែយើងមិនស្នាក់ការជាមួយនឹងរដ្ឋណាគេថាគេនឹងមកចាប់ប្រទេសអូនថាបើចង់មកចាប់ប្រទេសចាប់ទៅចុះខ្ញុំមិនជាពិសេសខ្ញុំមិនទៅគេថាខ្ញុំមិនទៅគេទៅហ្នឹងព្រោះសារខ្ញុំក៏មានជំងឺអីទេយកទៅដាក់ហ្នឹងទៅទៅ4អត់ថ្ងៃក្រោយមកព្រោះសារខ្ញុំមានជំងឺដំណើរព្រោះត្រូវក៏ត្រូវខ្ញុំថាបើចង់ឲ្យព្រោះសារខ្ញុំទៅធ្វើលិខិតលៃលាស់ជាអក្សរដើម្បីថាបើខ្ញុំជាគ្រួសារខ្ញុំអត់មានជំងឺត្រូវ មកហ្នឹង4 10ថ្ងៃមកព្រោះខ្លាញ់មានជំនឿដល់រដ្ឋាភិបាលធ្វើក៏ខុសត្រូវទេដូច្នេះគេមិនធ្វើតែលេលាក៏អុយអុយក៏មួយដូចគេទេទូរស័ព្ទមកលោកក៏បើគេទេទូរស័ព្ទមកគេគម្រាមគេថាបើមិនទៅគេចាត់ទេមកចាប់ដល់ប្រទេសពួនថាបើមិនចាប់មកចាប់ទៅពួននៅក្នុងប្រទេសនេះតែគេជាគេសង្ស័យនឹងគេសង្ស័យច្រើនណាស់រួចគេទៀមមកយកឈាមទៀតខ្ញុំថាជំងឺកាលកូវីដហ្នឹងក្នុងពិភពលោកគ្មានអ្នកណាគេយកឈាមពីលិតទេគេយកទៅរុំចំហ នឹងបំរុងដល់គេប៉ុណ្ណឹងគេមានណាគេប្រកាសយកឈាមពីនិតទេគេទៀមមកយកឈាមទៀតហើយប្អូនគាត់បដិសេធប្អូនមិនអោយយកឈាមទៅពិនិត្យដូច្នេះគេធ្វើច្រើនលើច្រើនសារទៅប្អូនគាត់បដិសេធដាច់ហាងការថាប្អូនគាត់ចិត្តប្អូននឹងគ្រួសារប្អូននៅប្រទេសបើស្លាប់ស្លាប់នៅក្នុងប្រទេសចុះប្អូនមិនទៅធ្វើចិត្តអលិសាអឺដែលឃើញក្នុងក្នុងវីដេអូ live ច្រើនហ្នឹងវានៅជុំគ្នាជឿមិនគឺនៅជាមួយគ្នាទៅឲ្យជំនួយជំនួយអញ្ចឹងណាដល់ហើយទៅគេច្រើនលើកបានសាទៅ គេក៏ស្ម័គ្រចិត្តធ្វើលិខិតឲ្យយើងធ្វើចក្រលេខសាស្ត្រនៅផ្ទះ4ដល់10ថ្ងៃបាទហ្នឹងបងបាទសូមអរគុណច្រើនលោកលោកថាគឿងបាទបើសិនជាមានព័ត៌មានអ្វីបន្សំខាន់ពេលក្រោយទៀតសូមជួយរាយការណ៍មកយើងខ្ញុំ VOKK ឲ្យបានជ្រាបផងដើម្បីយើងបានផ្សព្វផ្សាយព័ត៌មានដើម្បីពិភពលោកបានជ្រាបនឹងសហព័ន្ធនឹងមានសកម្មភាព ដើម្បីប្តឹងទៅអន្តរជាតិឲ្យបានដឹងអំពីទុកសោករបស់ខ្មែរកម្ពុជាក្រមសូមអរគុណច្រើនលោកពេជ្រគឿងបាទឥឡូវជាបន្តទៅទៀតនេះខ្ញុំបករណាក៏បានឃើញអព្រះអង្គសម្ដេចវង្សសម្ដេចវង្សដែលព្រះអង្គគង់នៅ New Jersey ខ្ញុំកណាសូមរដ្ឋនានិមន្តព្រះអង្គដើម្បីធ្វើចំណាប់អារម្មណ៍ខ្លះៗអំពី កម្មវិធីនៅថ្ងៃនេះសូមរដ្ឋនានិមន្ត ប្រដេប្រគុណកណាអឺសូមអរគុណបងហើយពិធីករជាបតមសូមនមស្ការចំពោះព្រះរាជប្រគុណគ្រប់គ្រប់ព្រះអង្គដែលមាន ប្រវត្តិមាន នៅក្នុងបណ្ដាញក៏ដូចជា ការតាមដានតាមរយៈពីដណ្ដីកម្ពុជាក្រមដោយគិរិវភាពហើយនឹងសូមចរន្តពញាតិញោម ទាំងអស់ផងដែរដោយសេចក្តីនឹករលឹកជាសេះសូមចរិនពរទៅដល់បងប្អូនខ្មែរក្រមដែលកំពុងតែជួបបញ្ហាជំងឺរាតត្បាត COVID-19 ដោយសេចក្តីនឹករលឹក តាមពិតទៅដោយដែលធរដីការបស់អឺប្រជាគុណមុនមុនដែរគឺខ្ញុំកាលណាអាត្មាភាពមាន មោទនភាពយ៉ាងក្រៃលែងដោយ បានចូលរួមកម្មវិធី សុទ្ធធដើម្បី ផ្សាយមេត្តាចែកជូនទៅដល់អ្នកដែលកំពុងតែរងគ្រោះដោយវិបត្តិជំងឺ Covid-19 ក៏ដូចជាការឧទ្ទិសកុសលជូនទៅដល់អ្នកដែលបាន ស្លាប់បាត់បង់ទៅដោយបរិបត្តិសម័យ Covid-19 នេះមិនថា ចំពោះតែខ្មែរយើងទេ គឺជាទូទៅ ពិភពលោកដែលជួបប្រទះជាមួយបញ្ហានេះអញ្ចឹងឃើញថាកម្មវិធីនេះមានសារៈសំខាន់ក្នុងការលើកទឹកចិត្តក៏ដូចជាការតំណាក់តំណងគ្នាថាទោះបីញាតិញោមក៏ដូចជា ពុទ្ធបរិស័ទក៏ដូចជាប្រសង់ទោះបី មានការរស់ នៅទីតីទីតីកន្លែងទីតីទីតីស្រុកទេផ្សេងផ្សេងគ្នាក៏ដោយប៉ុន្តែយើងមានការនៅតែមានការនឹករលឹកហើយនឹងផ្សាយមេត្តាជូនទៅដល់ពួកគាត់ឲ្យបានតែជួបប្រទះទៅនឹងសេចក្តីសុខឲ្យរួចផុតអំពីជំងឺដ៏កាចសាហាវនេះចឹងចំពោះខ្ញុំកាលណាអាត្មាភាពដែល កង់នៅទីក្រុង Camden រដ្ឋ New Jersey គឺសូមអរប្រគុណដែលបាននិមន្តចូលរួម នៅក្នុងកម្មវិធីនេះហើយក៏សូមផ្ដាំភ្ញើទៅដល់ញាតិញោមពុទ្ធបរិស័ទជា Safe Thera នៅ Thera គ្រប់ព្រះអង្គនៅឯដែនដីកម្ពុជាក្រមផងដែរគឺសូមរក្សានៅអនាម័យហើយរក្សានៅកម្លៀតដោយដែលក្រសួងគេបាន ដាក់ចាញ់ណែនាំយើងឲ្យ បានធ្វើដើម្បីកុំឲ្យមានវាជំងឺកើតឡើងដោយករណីយើងទាំងអស់គ្នា បានដឹងស្រាប់គឺថ្មីថ្មីនេះមានប្រសងយើងក៏ធ្លាប់តែអឺស្នាក់នៅជាមួយ គ្នា ធ្លាប់តែស្គាល់នឹងឥឡូវក៏លោកត្រង់លោកអនិច្ចធមទៅដោយជំងឺច្រើន ក្នុងនោះក៏មានជំងឺ Covid-19 ផងដែរអញ្ចឹងដោយអំណាចកុសលផលបណ្ដដែល ប្រសង់រួបរวมគ្នានៅក្នុងបណ្ដាញសង្គម Facebook សូត្រធរនេះក៏សូមមេត្តាផ្សាយមេត្តាចិត្តនេះទៅដល់សពសត្វទាំងឡាយឲ្យបានរួចចំដោះចាប់ទុកនៅជំងឺដំកាតឲ្យជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្រប់ពេលវេលាទៅហើយសូមអរគុណនឹងអរគុណគណៈខ្ញុំប្រកាសណាសូមថ្លែងអំណរអរគុណព្រះអង្គយ៉ាងជ្រាលជ្រៅគណៈអឺ ឃើញថាកម្មវិធីរបស់យើងក៏បានជាង2ម៉ោងទៅហើយច្រើនម៉ោងទៅហើយប៉ុន្តែនៅតែវាគ្មានកិត្តិយសប្រហែលជាមួយអង្គនិង3រូបទៀតទេមួយអង្គនោះគឺបដិប្រគុណថៃផនដែលព្រះអង្គកំពុងទៅកងនៅវត្តពុទ្ធិកៈខ្មែរទីក្រុងឡាស៊ីការដ្ឋនិវត្តនាសហរដ្ឋអាមេរិក ព្រះអង្គទៅតាមកណាចាំគឺព្រះអង្គមានដើមកំណត់នៅខេត្តបលាវកណាសម្រាប់ធានានិមន្តព្រះអង្គដើម្បីចូលរួមនៅក្នុងកម្មវិធីនេះសូមព្រះអង្គមានចំណាប់អារម្មណ៍ខ្លះចំពោះកម្មវិធីនៅថ្ងៃនេះសូមនិមន្តព្រះគុណកណាសូមថ្វាយគុំមហាធិរគ្រប់អង្គ ហើយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទណាមិត្តអឺមានពុទ្ធកម្មចាំតិចសិនមកកង់អត់មានអត់ ជាអត់មកខ្ញុំកណាសូមមលឹកទៀតសូមថ្វាយគុំព្រះមហាទេហើយបរិជាអធិការដែលមានវត្តមាននៅសូមនេះ ហើយលោកពិធីករផងហើយញាតិញោមបរិស័ទដែលមានវត្តមាននៅកំពង់ឡាយនេះនៅ live Facebook នេះអឺនេះជាជាបឋមបាន live នៅឃើញនៅ Facebook នេះហើយជាកម្មវិធីនេះយើងឃើញថា ជាចំណុចមួយយ៉ាងល្អយើងបានបង្ហាញអឺទីមួយយើងបង្ហាញនៅភាពសាមគ្គីភាពហើយចំណុចទី2យើងបង្ហាញថាប្រជាជនខ្មែរយើងជាពិសេសប្រជាជនទាំងប្រសងគឺអត់មានអីកោទៅទៀតទេ ចំណុចទី3ចង់លើកទឹកចិត្តដល់ប្រជាធិការយុវជនយើង នៅ ជាពិសេស នៅ កម្ពុជាក្រមយើងឃើញថាពេលនេះកម្មវិធីនេះបានផ្សាយលើពិភពលោកហើយជាពិសេសគឺយុវជនប្រសង់យើង នៅ កម្ពុជាក្រម ដែលបានកំពុងទស្សនាមើលខ្ញុំកណាក៏សូមរំលែកទុក នៅពីចម្ងាយចំពោះក្រុមគ្រួសារលោកគូតាន់ជាពហុសូត្រនៅទីក្រុងព្រៃនគរដែលព្រះអង្គពីមុនមកធ្លាប់បួសនៅវត្តមុនីវង្សាវហារាមទឹកខ្មៅជាមួយអឺខ្ញុំគណៈអាត្មាភាពហើយក៏សូមរំលែក ចំពោះដល់ក្រុមគ្រួសារខ្មែរក្រមយើង កំពុងមានការរងទុក្ខនិងមានការបាត់បង់ជីវិតហើយសូមបងប្អូនយើង ប្រសង់យើង មានស្មារតីមានការសាមគ្គីគ្នាដើម្បីយើងគឺថាប្រឆាំងនៅអ្វី ដែលកំពុងមានកូវីដហ្នឹងហើយគឺថាមានស្មារតីឡើងសហព័ន្ធនៅខាងក្រៅនេះទាំងប្រសង់ទាំងខ្មែរយើង មិនបោះបង់ចោលទេអានឹងសូមបញ្ជាក់នៅកន្លែងហ្នឹងយើងនៅទីនេះ មានការមានទឹកចិត្តនិងមានតាំងចិត្តដើម្បីចូលរួមចូលរួមហើយសូមព្រះសង្ឃបងប្អូនយើងនៅទីនោះ រក្សានៅអនាម័យរក្សានៅភាពជាចាំបាច់អានឹងចំណុចទី1ចំណុចទី2យើងបច្ចុប្បន្ននេះយើងមានសង្គម Facebook ជាយានទំនេះមួយជាតំណាក់តំណងមួយយ៉ាងសំខាន់ ទៅលើបញ្ហាទាំងឡាយដែលយើងឃើញថានៅទីនោះតែមានបញ្ហាអីយើងតំណាក់តំណងមកជាផ្សេងនៅ VOKK យ៉ាងនេះឬទៅតាមប្រសងដែលមាន Facebook ហ្នឹងយើងតំណាក់តំណងមកដើម្បីយើងធ្វើការយើងដោះស្រាយទៅតាមលទ្ធភាពអ្វីដែលសហព័ន្ធធ្វើបាន អឺចំណុចទី3ចំណុចដែលយើងត្រូវដឹងថាពេលនេះជាពេលដែលយើងត្រូវតែរួមគ្នាត្រូវតែពិភាក្សាដេញដោលគ្នាហើយចំពោះគុណម្ចាស់កាលណាគ្រប់ព្រះអង្គដែលមានធនធាន មានលទ្ធភាព រួមចំណែកទៅតាមកម្លាំងកាយកម្លាំងសទ្ធាមិនថាប្រសង់ទេហើយតែមានញាតិញោមបរិស័ទយើងមានកម្លាំងកាយកម្លាំងសទ្ធាគឺចំណាយថវិកាចំណាយទឹកចិត្តរីលោកកម្មវិធីនោះល្អល្អរីលោកពិធីណាដើម្បីយើងចែកជូនដល់បងប្អូនយើងកំពុងរងទុក្ខគឺមហារងទុក្ខ អីតែប៉ុណ្្នឹងទេមិនមិនបានអីរៀបរាប់អីបានច្រើនទេចាំមានឱកាសក្រោយទៅមិនបានត្រៀមអីផងហើយជាចុងក្រោយនេះក៏សូមអត្ថមនិញផលជាផលជាទីគាប់ចិត្តឧទ្ទិសកសលផលបន់ជូនទៅដល់គ្រូពហុសោតដែលបានអនិច្ចធម្មពេលថ្មីថ្មីនេះគឺគ្រូតាន់ សូមព្រះអង្គយាងទៅកាន់សុគតិភពហើយចំណែកបងប្អូនខ្មែរកម្ពុជាក្រមយើង បានបាត់បង់ជីវិតហើយក៏សូមបានទៅដល់សុគតិភពដែរហើយម្យ៉ាងវិញទៀតសូមបងប្អូនខ្មែរយើង គឺខ្មែរក្រមយើង ប្រុងប្រយ័ត្ននៅបាយកលគ្រប់ភារកិច្ចទាំងអស់ ដែលអាចនឹងកើតមានឡើងគ្រប់ពេលវេលាពីព្រោះយើងរស់នៅទីនោះគឺជាយើងកលេសជាងយើងថាពិនិត្យមើលយើងឃើញថាវាអត់អីទេបើយើងមើលឲ្យជ្រៅទៅបន្តិចនេះហៅថាខ្មែរយើងហៅថា ជាឱកាសមួយគេគេឆ្លៀតឱកាសដែរយើងក៏គួរគួរប្រុងប្រយ័ត្នដែរនៅសកម្មភាពទាំងឡាយតែយើងមានបញ្ហាអីយើងមានការតំណាក់ទំនងមកសហព័ន្ធយើងអេអាត្មាភាពក៏សូមលើកទឹកចិត្តយុវជនយើងដែលជាសកម្មនឹងខំធ្វើយ៉ាងណាឲ្យបន្តសកម្មនឹងយើង គួរចូលរួមនៅសហព័ន្ធយើងរករីរកកម្មវិធីណាដ៏ល្អល្អរកចំណេះល្អល្អដើម្បីចែកជូនហើយពេលនេះគឺជាពេលយើងមិនត្រូវតែខ្លាចគឺយើងត្រូវហ៊ានថាហ៊ាននិយាយហ៊ានតស៊ូឡើងនៅចំណុចណាខ្លះដែលយើងឃើញថាវា មិនក៏3នោះចុងបញ្ចប់នេះសូមថ្វាយប្រគេនពរដល់ព្រះមហាធេព្រះចារិកាញាតិញោមបរិស័ទជាពិសេសបងប្អូនខ្មែរក្រមយើងឲ្យរួចផុតទុក្ខនៅកូវីដហ្នឹងចំណន់ទុក្ខាពយបតាចំណំពយសោខាបតាចំណន់សោខាហនទ ថាពេលពិបានេះណោណាសាធុសាធុខ្ញុំបករណាសូមថ្លែងអំណរអរគុណព្រះអង្គយ៉ាងជ្រាលជ្រៅជាបន្តទៅទៀតនេះខ្ញុំបករណាខ្ញុំបាទបានឃើញព្រឹទ្ធាចារ្យគឹមគឹមគូដែលគាត់នៅប្រទេសអូស្ត្រាលីខ្ញុំសូមអញ្ជើញលោកព្រឹទ្ធាចារ្យដើម្បីបញ្ចេញទស្សនៈខ្លះៗជំវិញ កម្មវិធីនេះតើមានសារៈសំខាន់អ្វីខ្លះចំពោះខ្មែរកម្ពុជាក្រមដែលកំពុងប្រហែលឆ្លងកាត់នៅមហាសមុទ្រដ៏ធំធេងនេះបាទសូមអញ្ជើញបាទអត់ឮទេបាទ lâu mụt tiết ấy mới partme bersama luna pak partme bersama vậy? còn lưu tế dẫn uh, ờ, uh, ờ, lục viết tế cha sẽ đến tới những nhóm ờ, sông chlong ទៅវាគ្មានកិត្តិយសផ្សេងទៀតបាទលោកអត់លឺទេបាទដើម្បីកុំឲ្យយើងកាត់ពេលវេលាទៀតអឺជាបន្តទៅទៀតនេះងាកមកលោកត្រឹងម៉ាន់រិនជាប្រធានផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រមតើលោកនឹងអនុសាសន៍អ្វីខ្លះដល់ខ្មែរកម្ពុជាក្រមនៅ ក្នុងឱកាសនៃកម្មវិធីនេះណាបាទសូមអញ្ជើញបាទ បាទអរគុណលោកវងជាបឋមស្វាខ្ញុំកាលណាសូមថ្លែងគុំប្រធានានុធិរៈគ្រប់ព្រះអង្គហើយសូមគ្រប់បងប្អូនយើងទាំងអស់គ្នាខ្ញុំអត់មានស្អីថ្មីទេព្រោះព្រះអង្គបានអង្គអីនឹងបានគ្រប់សពហើយតែខ្ញុំមានមានគំនិតមួយដែលចង់ស្នើអឺខ្ញុំកណាចង់ស្នើទៅខាងមន្ត្រីសង្ឃយើង ធ្វើការតំណាក់តំណងទៅប្រជាណាចក្រកម្ពុជាតាក់ទងទៅខាងសមាគមពុទ្ធសាសនា ឬក៏សម្ដេចសង្ឃអឺតើអាចអំពាវនាវរដ្ឋាភិបាលជួយទៅបងប្អូនខ្មែរកម្ពុជាក្រមយើងបានឬឬគឺអត់មកពីថាបើធ្វើបានអញ្ចឹងព្រោះមានតំណែងទំនងផ្សារជាប់មេត្រីភាពរវាង ខ្មែរនៅកម្ពុជានិងខ្មែរនៅកម្ពុជាក្រម ហើយបើថាខាងមន្ត្រីសង្ឃខាងគណៈសង្ឃនៅកម្ពុជាមិនអាចធ្វើទៅបានទេ ដោយមូលហេតុផ្សេងផ្សេងអឺបដិគុណអាចតាក់ទួងទៅបដិគុណអឺរដ្ឋសរឿនឥឡូវតួនាទីលោកហ្នឹងក៏សំខាន់ដែរនៅគណៈសង្ឃនៅកម្ពុជាហ្នឹងឡើងជាសម្ដេចសង្ឃដែរដូច្នោះឲ្យតាក់ទួងលួមើលហើយបើថាលោកសុកចិត្តធ្វើ យើងនឹងណែនាំខាងសមាគមខាងសហព័ន្ធដែលនៅខាងកម្ពុជានោះតោសហការជាមួយជាមួយលោកអាហ្នឹងកាអាហ្នឹងចំណុចកណ្ដាលស្នើទេមកពីពីម្សិលហ្នឹងលោកសឿងជីងចឹងហ្នឹងបានប្រាប់ថាកុនស៊ុលខ្មែរនៅឯក្រុងព្រីនគរហ្នឹង គឺថាគាត់ហ្នឹងមនុស្សល្អអាសាតាក់ទួងមកខាង វត្តអារាមរបស់ខ្មែរកម្ពុជាក្រមយើងណាដូច្នោះហើយបើយើងឃោសនាបានថាវិការ អាចស្នើទៅគិតយកថវិកានឹងផ្ញើផ្ដល់ទៅកម្មករឬក៏ទិញជាអវ័នអីបញ្ជូនទៅឲ្យកម្មករយើងដែលនៅមួយតំបន់ដែលកំពុងតែជាប់គុណនៅព្រៃនគរបញ្ញឿងអីហ្នឹងណាអាហ្នឹងខ្ញុំជឿថាបើកុងស៊ុលកម្ពុជាស្នើទៅប្រហែលជាធូណាมันជាតឹងអីប្រហែលទេអាហ្នឹងជាគំនិតទេអរគុណលួមើអានេះគំនិតខ្ញុំតែប៉ុណ្្នឹងសូមអរគុណលោកធីវឿ បាទខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតឹងម៉ាន់វិនងាកមកលោកត្រឹងយ៉ាប់ដែលជាប្រធានរដ្ឋបាលរបស់សហព័ន្ធខ្មែរកម្ពុជាក្រមតើលោកសម្លឹងមើលឃើញកម្មវិធីនេះសំខាន់យ៉ាងណាខ្លះចំពោះខ្មែរកម្ពុជាក្រមបាទសូមចេញបាទលោកត្រឹងយ៉ាប់បាទអើខ្ញុំអត់មានត្រៀមសម្រាប់ឡើង ជំរាបទេប៉ុន្តែលោកមិនទិនជំរាបហ្នឹងក៏វាក៏កាន់ហើយហើយនៅលោកទាធេនហើយខ្ញុំសុំប៉ាសេទៅអស់លោកបងតាអរគុណច្រើនបាទខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រឹងយ៉ាប់ជាចុងបញ្ចប់នេះខ្ញុំសូមគោរពអញ្ជើញ លោកទាធេនជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រមសូមលោកអញ្ជើញធ្វើជាសេចក្តីជូនពរ ដល់ខ្មែរកម្ពុជាក្រមទាំងអស់នឹងបិទបញ្ចប់កម្មវិធីតែម្ដងសូមគោរពអញ្ជើញបាទបាទសូមអរគុណលោកខាច់វឿងសូមក្រាបថ្លែងគុំនិងសូមគោរពអង្គវេទិកានៃពុទ្ធសាសនាទាំងមូលនេះដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំប្រកាសណាប្រកបព្រមទៅដោយសេចក្តីគោរពហើយមានចិត្តរំភើបដ៏ជ្រាលជ្រៅ ចំពោះប្រកាយវិការហើយនិងសកម្មភាពបងប្អូនយើងទាំងអស់នៅក្នុងឱកាសដ៏លំបាកនៃប្រជាពលរដ្ឋខ្មែរក្រមទាំងមូលបានចំណាយនៅកម្លាំងទឹកចិត្តនិងកាយវិជាចិត្តគឺថាទាំង3កម្មនេះបានធ្វើទាំងការបរិច្ចាគផងទាំងប្រពុទ្ធពរចម្រើននៅព្រះបរិត្តជាប្រពុទ្ធដីការបស់សម្មាសម្ពុទ្ធហើយនឹង ជួយជាស្មារតីទៅឲ្យបងប្អូនយើង នេះគឺគឺជាកត្តាសំខាន់បំផុតដែលក្នុងឱកាសដ៏លំបាកភ័យធំដែលពលរដ្ឋខ្មែរក្រមនៅមាតុភូមិកំពុងជួបប្រទះខ្ញុំបកណា សូមថ្លែងអំណរគុណផង ជាមួយនឹងឱកាសនេះឃើញលោកប្រធានផែនការចង្វាន់រិនបានអំពាវនាវទៅដល់សមាគមនានានៅប្រជាណាចក្រកម្ពុជាខ្ញុំបកណា ខ្ញុំបាទក៏បសុំបន្ថែមសូមអំពាវនាវដោយទទូចចំពោះប្រមុខរាជរដ្ឋាភិបាលនិងសប្បុរសជនទាំងអស់នៅប្រជាណាចក្រកម្ពុជាសូមលោកបើកចិត្តទូលាយនិងផ្ដល់នៅមេត្តាធម៌បរិច្ចាគជាទ្រព្យសម្បត្តិទៅតាមសេចក្តីជ្រះថ្លារបស់ខ្លួនគឺសូមអំពាវនាវទៅប្រមុខរាជរដ្ឋាភិបាលទាំងមូលតែម្ដងសូមមេត្តាជួយសង្គ្រោះ ប្រជាពលរដ្ឋខ្មែរក្រមដែលកំពុងតែជួបនៅគ្រោះភ័យដ៏ធំ ហើយដែលពលរដ្ឋខ្មែរក្រមទាំងអស់នោះ នៅតែរំពឹងថារាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជា នៅតែជាញាតសាលោហិតរបស់ពួកគាត់សូមពាវនាវនិងសូមជំនួយឧបត្ថម្ភទៅតាម លទ្ធភាពដែលរាជរដ្ឋាភិបាលនិងបងប្អូនបរតនៅកម្ពុជានៅប្រជាណាចក្រកម្ពុជាទាំងអស់ដែលអាចធ្វើទៅបាន ជាមួយនឹងកម្មវិធីនៃការឧទ្ទិសផ្សាយកុសលនេះផងដែរខ្ញុំបុគ្គលណា ខ្ញុំបាទក៏សូមឧទ្ទិសបួងសួងនៅកងការកុសលទាំងអស់នេះទៅដល់អ្នកដែលបានធ្វើការមរណៈទៅដោយជំងឺ Covid និងជំងឺដតីទៀតក្នុងឱកាសកន្លងមកនេះ ហើយគ្រោះធំនេះសូមឲ្យបងប្អូនយើងទាំងអស់ដែលកំពុងតែរងនៅការរាតត្បាតអំពីโรគ COVID ហើយនិងโรគបំលែងថ្មីដែលតាស្រ័យនេះ សូមមេត្តាពង្រឹងស្មារតីរបស់ខ្លួនថែទាំសុខភាពបន្តទៀតកុំឲ្យបោះបង់នៅទឹកចិត្តតស៊ូឲ្យសោះសេចក្តីព្យាយាមតស៊ូចំពោះកាលៈទេសៈដ៏លំបាកនេះគឺត្រូវការទឹកចិត្តដ៏រឹងមាំជាទីបំផុត យើងខ្ញុំនៅខាងក្រៅសូមបន្ត និងប្រកាសថាបន្តនៅតែខំប្រឹងជួយ ជាកម្លាំងស្មារតីហើយនិងកម្លាំងថាវិការពពុះប្រកាស ចំពោះសប្បុរសជនទាំងឡាយជាខ្មែរក្រមក៏ដោយជាជាតិសាសនានោះក៏ដោយគឺថាយើងអំពាវនាវដោយសន្តិចិត្តចំពោះអស់លោកទាំងនោះបើបានពេលណានឹងរៀបចំការផ្ដល់ជូនជាបន្តបន្តទៅទៀតដើម្បីជួយរំលែកនៅបន្ទុកប្រធនផ្នែកស្បៀងអាហារហើយនិងថ្នាំសង្កូវទៅឲ្យបងប្អូនយើងសូម ប្តីប្រគុណកាលណាទាំងអស់ប្រទៀនដោយការប្រទៀននៅប្រពុទ្ធជ័យមង្គលបាំងស្គលឧទ្ទិផលក្នុងឱកាសនេះសូមគុណគុណបុណ្យកុសលទាំងអស់នោះចែកជូនទៅដល់បងប្អូនយើងឲ្យមានកម្លាំងចិត្តកម្លាំងសទ្ធាជ្រះថ្លាកាន់តែជ្រះថ្លាឡើងដើម្បីជួយរំលែកបងប្អូនយើងឲ្យបានផុតពីគ្រោះភ័យកំបីឃ្លៀងឃ្លាតឡើយ សូមជើញអនុមោទនា